អីបងម៉ាត់វ៉ានីបាទជំរាបសួរបងមិញមិញខ្ញុំអត់ឃើញរូបបាទអឺមិនដឹងដែរតែពេលយើងចាក់ចម្រៀងចប់ទៅក៏មិនឃើញមិនបងឃើញវ៉ានីឯងប៉ុន្តែវ៉ានីអត់ឃើញបងណាបាទបាទបាទអូខេហ្នឹងហើយអឺអូខេឥឡូវដំណើរការវិញហើយបងប្អូនយើងអាចពិភាក្សាគ្នាវិញហើយហើយអំបញ្ញមិញនេះគឺបងប្អូនវ៉ានីបានស្វាគមន៍ទៅដល់បងប្អូនហើយបាទ ចឹងឥឡូវឃើញទាំងអស់គ្នាហើយបងចន្ទ្រាវតីលីបាទឡុងវិនលីបាទសូមជម្រាបសួរឡុងវិនលីពីប្រទេសកូរ៉េផងបាទសូមជម្រាបសួរហើយនួនស្រីតារា NH ពីប្រទេសបារាំងបាទបងសួរកំងសាវ៉ាហើយសម្ដេចដេជោឡុងបាទដែលកំពុងធ្វើការសូមស្វាគមន៍បាទលីនដាព្រំអរគុណឮច្បាស់លីនដាព្រំ ពីប្រទេសថៃបាទអរគុណដែលបានចូលមើលហើយខ្ញុំឃើញ បងអូនឈុនវៀនចូលមើលមុនគេពីប្រទេសថៃផងដែរហើយច័ន្ទនារាវុធបាទបាទអរគុណច្រើនឥឡូវហ្នឹងយើងអាចចាប់ដើមកម្មវិធីបានហើយដោយសាររូបភាពក៏ឃើញច្បាស់ហើយសំឡេងក៏ឮច្បាស់បាទអរគុណប្រិមិត្តទាំងអស់ដែលបានខមមិនបាទសូមអរគុណហើយឥឡូវបាននេះហ្នឹងហើយយើងឥឡូវបានស្វាគមន៍បងប្អូនយើងទាំងអស់ហើយឥឡូវយើងចាប់ដើមពិភាក្សាគ្នាតែម្ដង បាទថ្ងៃនេះយើងមានប្រធានបទចំនួន2ដែលត្រូវលើកយកមកពិភាក្សាជាមួយបងអូនបានបាននេះបាទហើយថ្ងៃនេះគឺជាថ្ងៃមួយដ៏ពិសេសបំផុតបាទដែលខានជួបបងអូនម៉ាត់វ៉ានីយូរខែណាស់មកហើយបាទខានជួបឥឡូវមកឡើងមុខឡើងកមៀមមៀមឡើងសតែម្ដងម៉ាត់វ៉ានីឡើងតិចខ្លាំងនៅខាងកូរ៉េបាទបងបាទតិចចុះរដូវតិចហើយបាទបាទ ហ្នឹងហើយអរគុណដែលបានឃើញបាទស្រស់ស្រាយល្អហើយហ្នឹងខានជួបគ្នាឥឡូវថ្ងៃនេះមកឡើងវេទិកាទូទួលសម្លេងអ្នកស្ការខ្មែរហើយយើងមានប្រធានបទចំនួន2បាទទី1គឺនិយាយអំពី មេដឹកនាំអាស៊ានធំបាទកំពុង តែបង្កបញ្ហាដល់ពលរដ្ឋភូមាបាទបាទហើយប្រធានបទទី2គឺទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងបន្តដាក់ទៅលើ របបហ៊ុនសែនជាបន្តទៅទៀតបាទបន្តបន្តទៀតបាទ ហើយផ្សេងផ្សេងយើងមាន អានខមមិនបងប្អូន បងប្អូនអាចមានជាសំណួរឬក៏ខមមិនផ្សេងផ្សេងយើងខ្ញុំនឹងយកមកជម្រាបជូនបងប្អូនម៉ាត់វ៉ានី នៅ ពេលយើងដល់ចំណុចផ្សេងផ្សេងទី3បាទឥឡូវមុននឹងឈានដល់ការពិភាក្សាគ្នា ខ្ញុំសូមឲ្យបងប្អូន មានចំណាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នៅ ខាងប្រទេសកូរ៉េខាងត្បូងដែល ពីម្សិលមិញអញ្ចឹងណាខាងប្អូនពីខាងម្សិលមិញគឺបានទៅចូលរួមធ្វើបាតកម្មជាមួយនឹងបងប្អូនប្រជាពលរដ្ឋភូមិនៅក្នុងប្រទេសកូរ៉េខាងត្បូងបាទហើយយើងមានរូបភាពបាទដែលផ្ដល់ដោយប្អូនម៉ាត់វ៉ានីអំពីសកម្មភាពនៃការចូលរួមធ្វើបាតកម្មហ្នឹងជាមួយនឹងពលរដ្ឋភូមិតើការធ្វើនឹងពួកគាត់ធ្វើចង់បានអីដែរហើយបាទសូមបងអូនអត្ថាធិប្បាយអំពីព្រឹត្តិការណ៍នៃការធ្វើមហាបាតកម្មនឹង ដោយតើឥឡូវខ្ញុំដាក់រូបភាពបន្តិចសិនហើយចាំបងអូនអឺចាំបងអូនអឺធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងការធ្វើបដកម្មបាទនៅកូរ៉េខាងត្បូងបាទដែលមានបងអូនម៉ាត់វ៉ានីគាត់ចូលរួមបាទគាត់លើកសញ្ញាដៃ3បាទដៃ3ហើយអឺនឹងហើយហើយចាំឲ្យគាត់បកស្រាយគាត់លើកដៃ3ហ្នឹងក្នុងន័យអ្វីជាមួយនឹងពលរដ្ឋភូមិមាបាទហើយនេះគឺជាសកម្មភាពនៃគាត់ចូលរួមធ្វើបដកម្ម បាទកាលពីម្សិលមិញខ្ញុំដាក់រូបភាពសិនហើយនឹងគាត់នឹងធ្វើការអត្ថាធិប្បាយនៅពេលបន្តិចទៀតបងប្អូនណាបាទអំពីរូបភាពទាំងអស់ហ្នឹងបាទបាទអញ្ចឹងសូមបងប្អូនចាប់ដើមតែម្ដងទៅបាទដើម្បីកុំឲ្យខាត់ពេលទៅទេអរគុណជំរាបសួរបងម្ដងទៀតក៏ដូចជាជំរាបសួរដល់ជនរួមជាតិខ្មែរសាជាថ្មីសូមជំរាបថាការពីថ្ងៃម្សិលមិញថ្ងៃទីអឺ ថ្ងៃអាទិត្យកាលពីម្សិលមិញហ្នឹងខ្ញុំបានទៅចូលរួមធ្វើបាតកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលយើងដឹងថាយុវជនភូមាបានរៀបចំធ្វើហ្នឹងគឺក្នុងគោលបំណងបង្ហាញអំពីអំពើខុសខើក៏ដូចជា ស្នើសុំឲ្យមានការបញ្ឈប់នៅអំពើខុសខើការកាប់សម្លាប់ ជនស៊ីវិលការចាប់ជនស៊ីវិលដាក់ពន្ធនាគារនិងឲ្យមានការដោះលែងដោយរូបភាពដែលលោក សេងរតនាបានដាក់នេះគឺថាក្រមអាជ្ញាធរនឹងបានជន់ក្បាលកុមារាម្នាក់នឹងរហូតដល់ស្លាប់អញ្ចឹងហើយបានគេយករូបភាពនេះធ្វើការថ្កោលទោសថ្កោលទោសចំពោះរបបផ្ដាច់ការនៅ ទីក្រុងអឺនៅប្រទេសភូមានឹងដែលដឹកនាំដោយលោកមីនអងឡាំង ចឹងការចូលរួមម្សិលមិញនេះខ្ញុំឃើញ ថាមានការចូលរួមសស្រាក់សស្រាំហើយមានការយកចិត្តទុកដាក់ពីអាជ្ញាធរកូរ៉េក៏ដូចជាមន្ត្រីផ្សេងផ្សេងរបស់ប្រទេសកូរ៉េខាងត្បូងផងដែរអញ្ចឹងព្រឹត្តិការណ៍ទាំងអស់នេះយើងឃើញថាជាគំរូល្អសម្រាប់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េក្តីនៅទូទាំងពិភពលោកក្តីថាបាទបើទោះបីជាមានស្ថានភាព Covid ក៏ដោយក៏ប៉ុន្តែគេឆ្លៀត ឆ្លៀតចូលរួមហើយឆ្លៀតធ្វើសកម្មភាពយ៉ាងម៉េចដើម្បីឲ្យពិភពលោកបានឃើញអំពីការឈឺចាប់របស់ប្រជាជនដែលស្រេកឃ្លាននៅសេរីភាពស្រេកឃ្លាននៅលទ្ធិប្រជាធិបតេយ្យនឹងបាទនឹងជារួមមកវិញខ្ញុំសូមសង្ខេបតែប៉ុណ្្នឹងចុះបាទបាទសង្ខេបប៉ុណ្្នឹងហើយអឺបាទការធ្វើនឹងសុទ្ធតែយុវជនទាំងអស់ហើយភូមិគាត់ធ្វើពីម្សិលមិញបងអូនវ៉ានីបាទ90%ជាយុវជន នឹង មានចាស់ហើយនឹងមានប្រសង់ផងដែរប្រសង់ក៏និមន្តមកចូលរួមដែរបាទហើយខាង ប្រទេសកម្ពុជាខាងពលរដ្ឋកម្ពុជាយើង មានការចូលរួមពីខាងប្អូនជាពលករខាងអីប្រហែលបាទមានមានមានបង មានជាក្រុមការងារចលនាប្រជាធិបតេយ្យហ្នឹងទៅចូលរួមដែរគឺទៅចូលរួមអមដំណើរនៅក្នុងការលើកទឹកចិត្តនៃយុវជនភូមិមាដែលគេធ្វើដើម្បីសេរីភាពដូចខ្ញុំបានសរសេរនៅក្នុង status អញ្ចឹងគឺថាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះវាមិនមែនប្រកាន់ជាតិសាសន៍ទេ ជាតិសាសន៍ណាក៏ត្រូវការសិទ្ធិមនុស្សដែរពីព្រោះសិទ្ធិមនុស្សនេះវា មានតម្លៃជាសកល មនុស្សណាក៏ត្រូវការសេរីភាពមនុស្សណាក៏ត្រូវការអំណាចមកកាន់ក្នុងដៃដែរដើម្បីបំពេញនៅកតបកិច្ចដើម្បីបន្តនៅជីវភាពរស់នៅប្រចាំថ្ងៃហ្នឹងអញ្ចឹងហើយនៅក្នុងការទៀនទាលទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមានេះក៏ជាផ្នែករបស់យើងដែរអញ្ចឹងពីព្រោះថាប្រទេសយើងក៏រងសម្ពាធខ្លាំងអំពីជនបដិការដូចតែប្រទេសភូមាដែរគ្រាន់តែរូបភាពហ្នឹងវាខុសគ្នាបន្តិចបន្តួចទេបាទ បាទហើយបងអូនលើកម្រាមដៃ3ហើយខ្ញុំអឺហាក់ដូចជា មិនចាំថាការលើកម្រាមដៃ3ហ្នឹងដូចជាវាតំណាងឲ្យ អ្វីខ្លះសញ្ញាម្រាមដៃ3អឺបាទម្រាមដៃ3បាទហ្នឹងគឺជា ជានិមិត្តសញ្ញាសម្រាប់នៃលទ្ធិប្រជាធិបតេយ្យទេបងក៏ប៉ុន្តែ វាមានរឿងសារបានរបស់វាតែវិញឆាខ្ញុំគិតថាចាំឱកាសក្រោយគ្រាន់ថានឹងវាគឺជានិមិត្តសញ្ញានិមិត្តរូបនៃ បាទនិមិត្តរូបនៃអ្នកប្រជាធិបតេយ្យដែលគេតែងតែធ្វើនឹងយើងចាំបានថាលោកប្រធានក៏ធ្លាប់ លើកមរាមដៃ3ចឹងដែរកាលពីថ្មីថ្មីកន្លងទៅនេះហើយលោកជំទាវមូសូហ៊ូអីក៏ធ្លាប់បានលើកដែរជាពិសេសនោះគឺគឺផ្ដើមចេញពីប្រទេសថៃប្រទេសថៃនៅពេលដែលមានការបាតកម្មបាទទៀមទីឲ្យមានការកំណត់ នៅអំណាចរបស់ព្រះមហាក្សត្រក៏ដូចជាទៀមទីឲ្យប្រយុទ្ធច័ន្ទអូចាចុះចេញ ពីតំណែងហ្នឹងគេបានលើកមរាមដៃនេះជាសញ្ញាហើយគេមាន អត្តន័យខ្លឹមសារគេនៅក្នុងនឹងបាទប៉ុន្តែយើងដោយសារតែយើងក្នុងនាមជាអ្នកប្រជាធិបតេយ្យដូចគ្នាអានឹងគឺជានិមិត្តនិមិត្តសញ្ញានៃអ្នកប្រជាធិបតេយ្យវាខុសអំពីនិមិត្តសញ្ញានៃជនផ្ដាច់ការជនផ្ដាច់ការហ៊ុនសែនជាមួយនឹងក្រុមមានអង្គឡាំងគេមាននិមិត្តសញ្ញារបស់គេផ្សេងចឹងទៅបាទអឺបាទបាទចឹងអរគុណណាហើយចំពោះអ្វីដែលបងអូនម៉ាត់វ៉ានីបាន ចូលរួមសកម្មភាពពីម្សិលមិញជាមួយនឹងយុវជនភូមិមេបាទនេះជាការចូលរួមមួយអឺ បាទផ្ដល់ជាសញ្ញាមួយដល់យុវជនយើងដតីដតីទៀតនៅគ្រប់ប្រទេសបាទដើម្បីយើង ចូលរួម សកម្មភាពដោយពលរដ្ឋភូមិដែរណាដើម្បីយើងថាយើងប្រទេសយើងក៏រងគ្រោះដូចគ្នាដែរមេដឹកនាំផ្ដាច់ការដូចគ្នាដែរអញ្ចឹងសកម្មភាពនេះជាសារមួយឲ្យយើងមានការចូលរួមហើយសហការគ្នានឹងជាមួយនឹងពលរដ្ឋភូមិបាទ ហើយបន្តិចទៀតហ្នឹងយើងនឹងចូលនៅវាពាក់ព័ន្ធទៅនឹងប្រធានបទយើងតែម្ដងពាក់ព័ន្ធទៅនឹងបាទឥឡូវហ្នឹងយើងចូលប្រធានបទយើងតែម្ដងពាក់ព័ន្ធទៅនឹងមេដឹកនាំបងដាក់ថាមេដឹកនាំអាស៊ានតុំបាទអាស៊ានតុំហ្នឹងបងប្អូនដឹងហើយគឺថាមេដឹកនាំអាស៊ានតុំហ្នឹងគឺបាទសុំទៀនបាទសុំទៀនមេដឹកនាំអាស៊ានតុំហ្នឹងកំពុងតែបង្កបញ្ហាបញ្ឆេះកំហឹងដល់ពលរដ្ឋភូមិមាបាទ អញ្ចឹងខ្ញុំចង់ដឹងថាហេតុអីបានជាពេលដែលហ៊ុនសែនឡើងមកដឹកនាំធ្វើជាមេដឹកនាំអាស៊ាននៅក្នុងឆ្នាំ2022នេះការញញួរអាស៊ាននេះហ៊ុនសែនបដិញ្ញាថានឹងធ្វើឲ្យភូមាមានលក្ខណៈប្រជាធិបតេយ្យមានអីហ្នឹងចង់ដឹងថាបងអូនម៉ាត់វ៉ានីតើគាត់មានវិធីសាស្ត្រអ្វីដែលអាចធ្វើឲ្យមីងអំលាំងបាទភូមាហ្នឹងគឺងាកមក ត្រឡប់ថយក្រោយមកប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សអីតើសង្ឃឹមថាហ៊ុនសែននឹងធ្វើបានទេហើយអញ្ចឹងសូមបងប្អូនធ្វើការបកស្រាយសូមជើញអរគុណបងសំណួរនេះជា សំណួរល្អមែនទែននៅក្នុងបរិបទបច្ចុប្បន្ននេះគឺថាអឺលោកហ៊ុនសែនគាត់បានប្រកាសក្តែងក្តែងឲ្យថាគាត់នឹងចូលរួមដោះស្រាយបញ្ហាវិវាទនៅក្នុងប្រទេសភូមាដែលយើងដឹងហើយថាឃើញថាមានអឺ អឺលោកមីនអងឡាំងហ្នឹងដែលជាមេដឹកនាំផ្ដាច់ការហើយនឹងយោធា ធ្វើការបដិរំលំដោយរដ្ឋបហាហ្នឹងទៅលើគណៈបករបស់លោកស្រីអងសានសូជីដែលបានឈ្នះឆ្នោតហើយមកទល់បច្ចុប្បន្ននេះរយៈពេល71ឆ្នាំហើយ71ឆ្នាំហើយគឺជាង10ខែមកទល់នឹងពេលនេះគឺថាអត់មានដំណោះស្រាយទេការកាប់សម្លាប់ដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងហើយចាប់ចាប់ជនស៊ីវិលដាក់ពន្ធនាគារនឹងមកទល់បច្ចុប្បន្ននេះជាង8000នាក់ជាងជាង100,000នាក់ហើយបាទហើយអ្នកដែល ដែលស្លាប់នឹងគឺថាជាង1300នាក់អញ្ចឹងចំនួននេះច្រើនហើយឃើញថាស្ថានភាពនេះมันអាចស្រោចស្រង់បានទេដោយសារតែ ភិក្ខីម្ខាងម្ខាងនឹងគឺមានកម្លាំងរៀងរៀងខ្លួនអញ្ចឹងទៅការប្រយុទ្ធគ្នានៅតែមាន ជាបន្តបន្ទាប់អញ្ចឹងរីឯនិយាយអំពី លោកហ៊ុនសែនដែលគាត់នឹងធ្វើជា ប្រធានអាស៊ាន នៅពេលខាងមុខដល់ខ្លីឆាប់ខាងមុខនេះ ហើយគាត់ក៏បានប្រកាសដែរថាគាត់នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសភូមាថ្ងៃទី7ទី8ខែមករានៅពេលខាងមុខនេះអឺជាការយល់ឃើញរបស់ខ្ញុំខ្ញុំគិតថាហ៊ុនសែនមិនមានសមត្ថភាពដោះស្រាយបញ្ហានៅប្រទេសភូមាទេ ដោយសារតែបញ្ហានៅភូមិនេះវាចាក់ស្រេះស៊ីជម្រៅណាស់ហើយលោកហ៊ុនសែនគាត់ធ្វើនេះវាគ្រាន់តែជា នយោបាយប្រជាពិធដ្ឋទេ ដើម្បីឲ្យពលរដ្ឋនឹងមានការកោតសរសើរថាលោកនឹង គឺជាបៃតាស្ថាបនិកសន្តិភាពអីជាដើមមិននឹងគឺគ្រាន់តែជានយោបាយប្រជាពិធទេតែជាក់ស្ដែងមែនទែនចង់ជំរាបជូនសាធារណជនថា បញ្ហានយោបាយនៅប្រទេសភូមានិងកម្ពុជាគឺខុសគ្នាស្រឡះមានលក្ខណៈខុសគ្នាទាំងស្រុងมันអាចហ៊ុនសែនយកនយោបាយมันអាចហ៊ុនសែនយកយុទ្ធសាស្ត្រ defeat នយោបាយឈ្នះឈ្នះនឹងយកទៅដាក់ឬក៏យកទៅប្រសិទ្ធិនៅក្នុងប្រទេសភូមាឲ្យអនុវត្តបានទេគឺខុសគ្នាដាច់ស្រឡះ ចឹងហើយបានថាអឺនឹងជារឿងមួយបាទបញ្ហាធំចោតមួយទៀតនោះគឺថាលោកហ៊ុនសែនគាត់បានដើរបញ្ច្រាស់ទឹះបញ្ច្រាស់ទឹះយ៉ាងម៉េចសហគមន៍អាស៊ាន ជាពិសេសអាស៊ានដីកោះប្រទេសប្រជាធិបតេយ្យចំនួន4 5ហ្នឹងរួមមានហ្វីលីពីនឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីប្រុយណេគេបានឯកភាពគ្នាលើលើគោលការណ៍5ចំណុចដើម្បីឲ្យប្រទេសភូមាចូលរួមដោះស្រាយជាពិសេសមានការដោះលែងលោកស្រីអ៊ុងសានសូជីជាដើម ប៉ុន្តែលោកហ៊ុនសែនគាត់បានដើរបញ្ច្រាស់អំពីគោលការណ៍របស់អាស៊ានគាត់គាត់បានបដិញ្ញាថាគាត់នឹងទៅជជែកជាមួយមេដឹកនាំឬក៏អាជ្ញាធរដែលដឹកនាំប្រទេសភូមាបដោះអសន្ននេះអាចនឹងឈានទៅរកលទ្ធភាពអញ្ជើញមេដឹកនាំភូមានឹងមកចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាននៅពេលខាងមុខដែលការនេះហើយដែលធ្វើឲ្យប្រជាជនភូមាដោយដែលបងបានមានប្រសាសន៍ខាងដើមមិញថាគេមិនសប្បាយចិត្តទេគេមានប្រតិកម្មខ្លាំងណាស់នៅក្នុងបណ្ដាញសង្គម Facebook ឬក៏បណ្ដាញសង្គមផ្សេងផ្សេងសារព័ត៌មានផ្សេងផ្សេងហ្នឹងពីព្រោះថាអឺពិភពលោកគេអត់ទទួលស្គាល់ទេរបបហ្នឹងហេតុអីបានជាលោកហ៊ុនសែនចេញមុខដើរតួនាទីជំនួសឲ្យប្រជាពលរដ្ឋភូមិមាយ៉ាងដូចនេះធ្វើបែបបែបនេះវាអត់សមរម្យតតែសោះហើយវាជាការរំលោភបំពានឆន្ទៈប្រជាពលរដ្ឋភូមិមាសម្បើមណាស់ពីព្រោះថាប្រជាពលរដ្ឋភូមិមាទូទាំងប្រទេសដែលគេបោះឆ្នោតឲ្យលោកស្រីអ៊ុងសានសូជីហើយជនផ្ដាច់ការមានអង្គឡាំងហ្នឹងបានទៅប្លន់អំណាច អញ្ចឹងហ៊ុនសែនបានចូលរួមធ្វើការប្លន់អំណាចជាមួយមានអង្គលៀងដែរនៅពេលដែលគាត់ទទួលស្គាល់ដោយប្រយោលឬក៏ដោយផ្ទាល់នៃរបបផ្ដាច់ការរបបយោធានេះបញ្ហាមួយទៀតដែលកើតមានឡើងដែលជារឿងដែលយើងគួរឲ្យចាប់អារម្មណ៍ដែរលោកហ៊ុនសែនគាត់បានអឺយើងយើងធ្វើការសន្និដ្ឋានថាលោកហ៊ុនសែនគាត់មានចវាយនីគាត់នៅពីក្រោយរវាងចវាយនីរបស់មានអង្លាំងនិងចវាយនីរបស់ ហ៊ុនសែនគឺតែមួយទេតែមួយបាទគឺចិននៅពីក្រោយអញ្ចឹងក្នុងករណីហ្នឹងចិនគាត់ចង់បន្សាបឥទ្ធិពលលោកខាងលិចនៅក្នុងប្រទេសភូមាអញ្ចឹងហើយគាត់ឲ្យហ៊ុនសែនដែលជាអនាគតហ្នឹងគាត់ជា ប្រធានអាស៊ាន ទៅបញ្ចុះបញ្ចូលធ្វើម៉េចដើម្បីឲ្យប្រទេសភូមាហ្នឹងមានមុខមានមាត់នៅក្នុងឆាកតំបន់ក៏ដូចជាអន្តរជាតិ អឺអារឿងហ្នឹងហើយដែលជារឿងបញ្ហាប្រឈមដែលសហរដ្ឋអាមេរិកគេអត់សប្បាយចិត្តហើយជាពិសេសហ្នឹងគឺថាសហគមន៍អាស៊ានដូចគ្នាហ្នឹងបាទបាទនៅក្នុងតំបន់អាស៊ានហ្នឹងគេមិនសប្បាយចិត្តទេគេមានការថ្កោលទោសបន្តិចទៀតហ្នឹងខ្ញុំជឿជាក់ថានៅពេលដល់ខ្លីខាងមុខនេះនៅពេលដែលថ្ងៃដែលហ៊ុនសែនជន់ទឹកដីភូមាសហគមន៍អាស៊ាន ជាពិសេសអាស៊ានដីកោះគេនឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោកហ៊ុនសែនហើយពីព្រោះថាសកម្មភាពនេះវាធ្វើឲ្យខូចខាតនៅការតស៊ូជាពិសេស លោកជូកូវីជូកូវីដូដូដែល ជា ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីគាត់បានខិតខំប្រឹងប្រែងណាស្វែងរកដំណោះស្រាយធ្វើម៉េចដើម្បី ធ្វើសម្បទានឲ្យគ្នារវាង ក្រមយោធា និងក្រមអ្នកប្រជាតបតៃនៅប្រទេសភូមាប៉ុន្តែ នយោបាយរបស់លោកហ៊ុនសែនចុងក្រោយនេះធ្វើឲ្យខូចខាតធំធេងណាស់នៅក្នុងការខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីស្វែងរកសន្តិភាពក៏ដូចជាស្វែងរក នៅលទ្ធិប្រជាតបតៃជូនប្រជាជនភូមាបាទ ខ្ញុំសូមចំណាប់អារម្មណ៍នៅត្រង់ចំនួនសំណួរនឹងត្រឹមប៉ុណ្្នឹងសិនបាទអរគុណច្រើនអឺខ្ញុំចាប់អារម្មណ៍រឿងហ៊ុនសែនប្រើយុទ្ធសាស្ត្រ defeat បាទ defeat ហ្នឹងគឺថាធ្លាប់ធ្វើបានជោគជ័យណានៅក្នុងប្រទេសកម្ពុជាណាបាទឥឡូវហ្នឹងគេចង់យកអា defeat ហ្នឹងទៅធ្វើនៅភូមាទៅទៅភូមាទៀតណាបាទហើយអឺជឿថាអា defeat ហ្នឹងដែលអាចនឹងទទួលបានជោគជ័យទេ ពីព្រោះយើងដឹងទេថាអឺ David ហ្នឹងគឺហ៊ុនសែនវាវាធ្វើដឹងតែបានជោគជ័យឯងបាទបានជោគជ័យឯងបើតែវាធ្វើនៅភូមិមាជោគជ័យទៀតអានឹងប្រហែលជាវាមានអ្វីពិសេសហើយបាទនៅក្នុងប្រទេសភូមាបាទដូចបងអូនបាត់វនីបានមានប្រសាសន៍អំបញ្ញមិញអញ្ចឹងគឺថាមានចិនអីអីនៅពីក្រោយអញ្ចឹងទៅណាបាទប្រហែលជាជោគជ័យនឹងជោគជ័យដោយសារ ចិនជួយគ្រប់គ្រងឬមួយក៏យ៉ាងណា David ដែលហ៊ុនសែនបងយកទៅធ្វើនៅភូមិនេះបងបាននេះបាទអឺមុននឹងថាជោគជ័យឬក៏មិនជោគជ័យដូចខ្ញុំបញ្ជាក់អញ្ចឹងថារវាង នយោបាយស្ថានភាពទំនាស់នៅក្នុងប្រទេសភូមានិងប្រទេសកម្ពុជាគឺមានលក្ខណៈខុសគ្នាដាច់ដោយឡែកអត់ដូចគ្នាទេបើយើងយកទៅប្រៀបធៀបខ្ញុំសូមរៀបរាប់អំពីយុទ្ធសាស្ត្រ defeat របស់ហ៊ុនសែនមាន5ចំណុចបាទបាទរៀបរាប់ជាយុទ្ធសាស្ត្រធំធំមាន5ហើយមធ្យោបាយដែលគេយកទៅអនុវត្តនឹងមាន5ដូចគ្នា បាទយុទ្ធសាស្ត្រ defeat របស់លោកហ៊ុនសែនទី1ហ្នឹងគឺអក្សរ D D ហ្នឹងគឺបាទពាក្យពេញគឺ device ប្រែថាបំបែកហើយទី2នោះគឺ I isolate នឹងប្រែថាធ្វើឲ្យនៅឯកោហើយទី3គឺអក្សរ F គឺ finish គឺបញ្ចប់ហើយទី4 integrate អានឹងប្រថាសមារណកម្មនឹងចុងក្រោយ develop ហើយ យុទ្ធសាស្ត្រទាំង5នេះគេបានធ្វើនៅប្រទេសកម្ពុជាដូចជាការបំបែកការធ្វើឲ្យនៅឯកោសម្បីតែគណៈបកសង្គមជាតិបច្ចុប្បន្ននេះក៏ហ៊ុនសែនប្រើយុទ្ធសាស្ត្រនឹងដែរហើយការបាទបញ្ចប់ការធ្វើសមារណកម្មនឹងជុំក្រោយគេអភិវឌ្ឍអីគេចឹងទៅនឹងគឺយុទ្ធសាស្ត្រធំធំចំនួន5ហើយមធ្យោបាយដែលគេធ្វើមាន ចំនួន5ទៀតនៅក្នុងចំណោមយុទ្ធសាស្ត្រនឹងមធ្យោបាយទី1គឺផ្ដាល់បុនស័ក មធ្យោបាយទី2គឺការផ្ដល់ទ្រព្យសម្បត្តិទី3នោះគឺ ផ្ដល់ឲ្យនៅចំណងចំណូលចិត្តហើយខ្ញុំនឹងធ្វើការរៀបរាប់មួយមួយត្រួសត្រាសទី4គឺបញ្ចុះបញ្ចូលចុងក្រោយបញ្ចុះបញ្ចូលអត់ស្ដាប់គឺគម្រាមកំហែង និងធ្វើជាចាប់ជាចំណាត់ខ្មាំងតែម្ដងអានេះគឺជាយុទ្ធសាស្ត្រដែលហ៊ុនសែនធ្វើឈ្នះរបបខ្មែរក្រហមអឺនៅឆ្នាំ1999បើខ្ញុំចាំមិនខុសទេបងត្រូវទេដែលខ្មែរក្រហមចូលមកធ្វើសមរណកម្មជាមួយនឹងកងទ័ព កងទ័ពជាតិដែលកងទ័ពរបស់ហ៊ុនសែនហ្នឹងហ្នឹងក្រោយពីយើងថាព្រឹត្តិការដកកងដកទានយួនទានអីទៅហើយបោះឆ្នោតរបស់អីយើងបញ្ចប់និយាយចំតែបញ្ចប់អាខ្មែរក្រហមហ្នឹងនៅក្នុងក្នុងឆ្នាំ90 9ហ្នឹងហើយដែលយើងបញ្ចប់បាទបាទខ្ញុំចាំមិនខុសទេក្នុងឆ្នាំ99ហ្នឹងឯងបាទខ្ញុំសូមបញ្ជាក់បន្តិចថាដែលហ៊ុនសែនបានជោគជ័យទៅលើយុទ្ធសាស្ត្រ defeat នេះរឿងទី1 ដោយសារតែ ក្រមខ្មែរក្រហមអស់ជំនួយអស់ជំនួយដោយសារចិនលែងគ្រប់គ្រងសភាវុធលែងគ្រប់គ្រងជាស្បៀងលែងគ្រប់គ្រងជាអឺជំនួយអីផ្សេងផ្សេងអញ្ចឹងពួកក្រុមខ្មែរក្រហមហ្នឹងគាត់អស់ហើយអស់មធ្យោបាយហើយចង់ឬក៏មិនចង់គឺត្រូវចុះចូលជាមួយហ៊ុនសែនទោះបីហ៊ុនសែនមិនប្រានយោបាយ defeat ហ្នឹងក៏ពួកខ្មែរក្រហមអត់មានលទ្ធភាពតស៊ូជាមួយរដ្ឋាភិបាលទៀតដែរនឹងក្នុងពេលហ្នឹងរឿងទី2គឺលោកហ៊ុនសែនគាត់បានដឹងអំពីអតចរិតមនុស្សដែលរស់នៅ ក្នុងព្រៃ មនុស្សរស់នៅក្នុងព្រៃក៏ចូលចិត្តអីមានចំណងចំណូលចិត្តអីចង់បានអីអញ្ចឹងបានគាត់ប្រើអាអាមធ្យោបាយ5ចំណុចដែលខ្ញុំបានរៀបរាប់មិញណាគឺថាទី1គឺផ្ដាល់បុណ្យស័ក្តិឲ្យអញ្ចឹងអ្នកដែល មានឋានន្តរស័ក្តិប៉ុណ្ណាហ៊ុនសែនឲ្យធ្វើសមារណកម្មក្នុងកងទ័ពរបស់គាត់ទៅគាត់ឲ្យស័ក្តិនឹងនៅដដែលនៅដដែលទីនឹងគឺថាផ្ដាល់ទ្រព្យសម្បត្តិជាលុយជាកាក់ជាដីជាធ្លីដែលធ្លាប់កាន់កាប់នឹងគឺនៅទាំងអស់បាទទី4នេះគឺថា ផ្ដល់ឲ្យទៅតាមចំណងចំណូលចិត្តគេមើលថាបើសិនជា ក្រមយុទ្ធជនដែលពីក្នុងព្រៃហ្នឹងគាត់ចូលចិត្តនារីនារីបាទគាត់រុញនារីនារីឲ្យចឹងទៅគេដាក់បានស្រមុនឲ្យចឹងទៅបាទបាទបាទបើគាត់ចូលចិត្តស្រាអញ្ចឹងទៅ គឺរុញឲ្យទៅ whisky វាអីចឹងទៅហើយបើចូលចិត្តអីផ្សេងហ៊ុនសែនគឺថាផ្គប់ចិត្តពួកនៅក្នុងព្រៃហ្នឹងឲ្យបានឲ្យដូចក្តីប្រាថ្នារបស់ពួកគេ ប្រសិនបើមិនផែនការទាំង3នេះឬក៏មធ្យោបាយទាំង3នេះហើយពួកយុទ្ធជននៅក្នុងព្រៃនឹងមិនអាចទទួលយកទេគឺមធ្យោបាយទី4គឺ ការបញ្ចុះបញ្ចូលបញ្ចុះបញ្ចូលសិនបាទបញ្ចុះបញ្ចូលបញ្ចុះបញ្ចូលអស់ចិត្តហើយមើលថាបើសិនជាបញ្ចុះបញ្ចូលហើយ នៅតែអត់មានលទ្ធផលល្អទេចុងក្រោយគឺគម្រាមកំហែងចាប់ធ្វើជាចំណាប់ខ្មាំងតែម្ដងសំទោសមិនមែនចាប់ជនដែលគាត់បញ្ចុះបញ្ចូលទេគឺចាប់ក្រុមគ្រួសារ ឬក៏អ្នកដែលពាក់ព័ន្ធដើម្បីធ្វើជាចំណាត់ខ្មាំងអានេះគឺជាមធ្យោបាយដែលលោកហ៊ុនសែនតែងតែធ្វើនឹងយើងជារឿងដែលមិនអាចប្រកែកបានទេបងប្អូនសម្បីតែគណៈបកសង្គមជាតិបច្ចុប្បន្ននេះក៏លោកហ៊ុនសែននៅតែប្រើយុទ្ធសាស្ត្រ defeat នេះដែរយុទ្ធសាស្ត្រ defeat នេះគេហៅថានយោបាយឈ្នះឈ្នះនឹងគឺឈ្នះហ៊ុនសែនតែចាញ់ប្រជារាស្ត្រខ្មែរនឹងបាទ យើងមានវិធីសាស្ត្រអីដើម្បី ទប់ស្កាត់អា defeat ហ្នឹងឯងបើសិនជាយើងដឹងអាបានចំណុចហ្នឹងហើយដែលហ៊ុនសែនអាហ្នឹងហើយឥឡូវយើងត្រូវធ្វើម៉េចទប់ទល់មួយវាវិញបានអឺមាន មានយុទ្ធសាស្ត្រដើម្បីបំបែកនៅយុទ្ធសាស្ត្រជាជាទូទៅ នៅ ក្នុងក្បួនសឹកក្បួនសឹកខ្ញុំមិនចេះទេគ្រាន់ថាយើងធ្លាប់បានអានធ្លាប់បានដឹងខ្លះៗអំពីរបៀបនៅក្នុងការបំបែកក្បួនសឹកគឺធ្វើឲ្យផ្ទុយអំពីយុទ្ធសាស្ត្រ បាទជាទូទៅយើងព្យាយាមធ្វើមិនដើម្បីឲ្យផ្ទុយអំពីយុទ្ធសាស្ត្រសំខាន់បំផុតគឺយើងត្រូវដឹងថាស្អីជាយុទ្ធសាស្ត្ររបស់គេជាគោលតែយុទ្ធសាស្ត្រជួនកាលគេមិនប្រើយុទ្ធសាស្ត្រដដែលដដែលនៅក្នុងការអនុវត្តទេជួនកាលគេអាចផ្លាស់ប្ដូរដែរប៉ុន្តែជាគោលបើសិនជាគេប្រើនៅយុទ្ធសាស្ត្រណាមួយដែលបានជោគជ័យគេតែងតែប្រើអានឹងទៀតដែរអញ្ចឹងទៅបានថាបើសិនជាយើងស្គាល់អំពីយុទ្ធសាស្ត្រយើងត្រូវធ្វើឲ្យផ្ទុយអំពីយុទ្ធសាស្ត្រឧទាហរណ៍ថាយុទ្ធសាស្ត្រទី1 device អាការបំបែកហ្នឹង សុំទោសបាទបើការបំបែកហ្នឹងនៅពេលដែលយើង ដឹងថាអាការបំបែកហ្នឹងជាយុទ្ធសាស្ត្ររបស់គេអញ្ចឹងនៅពេលដែលគេប្រើមនុស្សឬក៏គេប្រើមធ្យោបាយណាមួយដើម្បីចូលមកបំបែកបំបាក់យើងជឿកុំបែកគ្នាទៅបើធ្វើដូចលោកប្រធានសំរងស៊ីលោកកឹមសុខាយតែងតែនិយាយថាសំលុតមិនខ្លាចគម្រាមមិនខ្លាចស្អីបំបែកមិនបានណាអានេះគឺជាយុទ្ធសាស្ត្រមួយដើម្បីតបទៅនឹងយុទ្ធសាស្ត្រ defeat នឹងបាទហ្នឹងទី1ទី2គេព្យាយាមធ្វើយ៉ាងម៉េចដើម្បីឲ្យនៅឯកោ គេចាប់មកខាងគេបង្ខាំងមកខាងឲ្យមកខាងធ្វើនយោបាយឥឡូវឃើញគេឲ្យកឹមសុខានៅមកខាងគេឲ្យសំរងស៊ីនៅមកខាងដើម្បីធ្វើឲ្យមកខាងមកខាងមានភាពឯកោហើយមានការសង្ស័យគ្នាទៅវិញទៅមកអានឹងជានយោបាយរបស់គេបាទជាយុទ្ធសាស្ត្ររបស់គេដែលគេអនុវត្តនឹងអញ្ចឹងដើម្បីឲ្យយើងឈ្នះនៅអយុទ្ធសាស្ត្រទី2នេះយើងទោះបីជាយើងនៅឆ្ងាយគ្នាក៏ដោយរក្សានៅគោលជំហរឲ្យរឹងមាំរក្សានៅគោលដៅដោយលោកធានសំរងស៊ីបានប្រកាសថ្មីថ្មីនេះ បាទដរាបណាយើងនៅ មានគោលដៅរួមគឺគោលដៅផ្លាស់ប្ដូរហើយនឹងគោលដៅទៀមទីលទ្ធិប្រជាធិបតេយ្យយើងនៅកន្លែងណាក៏ដោយឯកោនៅម្នាក់ឯងកន្លែងណាក៏ដោយតែគោលចំហយើងនៅដដែលនៅពេលដែលគោលចំហដដែលប្រជារាស្ត្រក៏នៅ មានគោលចំហដដែលដែរអឺទី3 finish finish ហ្នឹងគេគេព្យាយាមធ្វើមិនបញ្ចប់បញ្ចប់ហ្នឹងយើងបានឃើញហើយគេបានគេបានព្យាយាមបញ្ចប់នៅជីវិតនយោបាយរបស់លោកប្រធានសំរងស៊ី ន្លងមកគេមានតុលាការនឹងកាត់ទោសបើសរុបទៅលោកប្រធានសមរស៊ីបើគិតជា ឆ្នាំដែលត្រូវជាប់ទោសវិញជាង100ឆ្នាំគិតទៅណាបាទវាច្រើនណាស់ហើយជាលោកប្រធានសមរស៊ីជាអ្នកនយោបាយដែលចម្លែកបំផុត នៅ ក្នុងពិភពលោកព្រោះថាលោកមានទោសប៉ុន្តែអត់មានគុកសម្រាប់ដាក់ឃុំឃាំងលោកទេគឺគុកនឹងខ្លាចគាត់ទៅវិញមិនមែនគាត់ខ្លាចគុកទេគឺគុកខ្លាចគាត់ទៅវិញ នឹងគឺជាយុទ្ធសាស្ត្រគេធ្វើដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោកប្រធានសំរងស៊ីប៉ុន្តែលោកប្រធានសំរងស៊ីមិនព្រមបញ្ចប់ទៅតាមអ្វីដែលគេចង់បានទេលោកតែងតែធ្វើសកម្មភាពជារឿយរឿយហើយជាញឹកញាប់នោះគឺថាសកម្មភាពរបស់លោក មួយមួយហ្នឹងគឺធ្វើឲ្យក្រុមបពុហ៊ុនសែនហ្នឹងឆេះកតុយដែរបាទបាទដឹកមិនលក់បាទនឹងជាការពិតបាទនឹងជាការពិតទី4នោះគឺការធ្វើសមារណកម្ម ការធ្វើសមារណកម្មនេះខ្ញុំបាន សង្កេតមើលឃើញថាជារឿយរឿយហ៊ុនសែនជំនាញនៅក្នុងការធ្វើសមារណកម្មនៅក្នុងការទាញមនុស្សដើម្បីធ្វើ ជាឈ្នន់បំរើរបស់ពួកគេខ្ញុំឧទាហរណ៍ជាក់ស្ដែងមួយឧទាហរណ៍ជាក់ស្ដែងកាលពីអាណត្តិទី5អាណត្តិទីបាទអាណត្តិទី5បោះឆ្នោតថ្នាក់ជាតិអាណត្តិទី5ក្រោយពីមាន ការបោះឆ្នោត2018ហ៊ុនសែនបាន ប្រមូលមនុស្សទៅគណៈបកចំនួនប្រមាណនោះដូចជា10អញ្ចឹងឯងទៅធ្វើជាក្រុម ឧត្តមក្រុមប្រឹក្សាអីនោះគឺថាគេប្រមូល អ្នកដែលគេអាចប្រើបានអាគេប្រើមធ្យោបាយទាំង5ដែលខ្ញុំរៀបរាប់មិញមិញបានណាជោគជ័យហ្នឹងគេប្រមូលអ្នកហ្នឹងមកដាក់មកដុំដើម្បីឲ្យអ្នកហ្នឹងជួយធ្វើការគេ ទី1ទី2ដើម្បីឲ្យម្នាក់ហ្នឹងធ្វើជារូបភាព គឺជាកម្រងផ្ការលម្អលទ្ធិប្រជាធិបតេយ្យឲ្យហ៊ុនសែនតែទីបំផុតកន្លែងហ្នឹងគឺអត់បានជោគជ័យទេយុទ្ធសាស្ត្រហ្នឹងគឺអត់បានជោគជ័យដោយសារអីកម្រងផ្ការហ្នឹងវាវាលាយឡំទៅដោយដង្កូវ អញ្ចឹងទៅគេមើលពីខាងក្រៅទៅមើលដូចស្អាតណាប៉ុន្តែនៅពេលដែលចូលទៅជិតកម្រងផ្កាហ្នឹងវាមានដង្កូវហើយវាមានក្លិនគម្រងគួរឲ្យ មិនគួរឲ្យគយគន់ណាកម្រងផ្កាមួយហ្នឹងអញ្ចឹងចង់និយាយថាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាក្នុងស្ថានភាពហ្នឹងគឺជាលទ្ធិប្រជាធិបតេយ្យដែលស្អុយរលួយដែលហ៊ុនសែនព្យាយាមបាញ់ទឹកអប់ផងក៏នៅតែមិនបាត់ក្លិនដែរអញ្ចឹងចង់ជំរាបនៃត្រង់មកថាជានយោបាយប្រជាធិបតេយ្យហ្នឹងគឺជាคล้ายៗជាសម្បក រីឯខាងក្នុងនោះគឺជារបបផ្ដាច់ការកុម្មុយនីសដែលហ៊ុនសែននិងបកពួកនឹងកំពុងតែ បាន បានកំពុងតែអនុវត្តចុងក្រោយអភិវឌ្ឍរឿងអភិវឌ្ឍនឹងជាទូទៅយើងមិនបាច់រៀបរាប់ទេព្រោះថារដ្ឋាភិបាលមួយណាក៏ទៅដឹកនាំប្រទេសក៏ត្រូវតែអភិវឌ្ឍដែរវាអត់មានចម្លែកទេបើសិនបើអភិវឌ្ឍឲ្យចង់បានឈ្មោះបានវាចម្លែកហ្នឹងបាទអរគុណច្រើនដែលបានបកស្រាយហើយមានពិធីសាស្ត្រដើម្បីទប់ទល់នឹង defeat របស់ហ៊ុនសែនហើយបងប្អូនយើងក៏ថាវិធីមួយទៀតគឺថាមានកម្លាំងប្រជាពលរដ្ឋអំណាចប្រជាពលរដ្ឋក៏អាច ទប់ស្កាត់នឹងអា defeat នឹងបានដែរបាទនឹងជាការពិតប៉ុន្តែត្រូវឲ្យប្រជាពលរដ្ឋគាត់យល់សិនគាត់យល់ថាស្អីទៅអាចយុទ្ធសាស្ត្រហើយនឹងម្យ៉ាងទៀតនោះធ្វើម៉េចដើម្បីឲ្យជៀសបាននឹងគាត់ឲ្យគាត់គិតឲ្យផុតអំពីអាមជ្ឈបាយ5យ៉ាងនេះកុំឲ្យលើគាត់តស៊ូអញ្ចឹងទៅស្រាប់តែមានក្រុមណាគេចូលមកបញ្ចុះបញ្ចូលគាត់ គេឲ្យលៀបសការៈគាត់ស្រាប់តែគាត់ទៅតាមគេអានឹងគឺអត់ទេធ្វើឲ្យមានសន្តិរឹងមាំហើយគិតឲ្យផុតអំពីអាមជ្ឈបាយ5យ៉ាងហ្នឹងបានគាត់ជោគជ័យហើយអា people power ហ្នឹងបានប្រើទៅ វាពិតជាមានកម្លាំងមែនជាបរមាណូដើម្បីព្រមលំរបស់ប្រជាការនិយាយចឹងមិនមែនមានន័យតែសភាវុធទេប៉ុន្តែ ជាកម្លាំងដ៏មហិមាដែលប្រជាពលរដ្ឋដែលជាម្ចាស់អំណាចដែលរួមគ្នាប្រើហ្នឹងបាទបាទ អរគុណច្រើនហ្នឹងនេះទៀតទេរឿងអា David ហ្នឹងប៉ុន្តែរឿងហ៊ុនសែននេះខ្ញុំថាចេះអា David ហ្នឹងមិនមែនហ៊ុនសែនជាអ្នកបង្កើតខ្លួនឯងទេបង្កើតជាអ្នកណាបរិញ្ញាណហើយបែរជាកប់មើលសាមកប់ច្រើនឬមួយក៏យួនចិនវាបរិញ្ញាក៏មិនដឹងទេពីព្រោះហ៊ុនសែនវាមិនអាចធ្វើអា David នឹងបានជោគជ័យតែឯងទេបើមិនគ្មានការផ្ដល់យោបល់គ្មានការចូលរួមអីអីចឹងណាបាទនេះ ខ្ញុំមិនហ៊ានសន្និដ្ឋាន100%ទេក៏ប៉ុន្តែខ្ញុំលើកជាទុលហេកខ្លះខ្លះដើម្បីឲ្យសាធារណជនមេត្តាពិចារណាដោយខ្លួនឯងបាទនៅពេលដែលមានវិបត្តិនយោបាយធ្ងន់ធ្ងរយើងឃើញថាលោកហ៊ុនសែនអញ្ជើញឬក៏យាងពីព្រោះគាត់បច្ចុប្បន្នជាសម្ដេចថាយាងបាទលោកបានយាងទៅប្រទេសវៀតណាមដែលជាចង្វាយនៃរបស់គាត់ហ្នឹង ហើយតែងតែឲ្យយោបល់គាត់ជារឿយរឿយតាំងពីឆ្នាំ1979ដែលគាត់ថាគាត់បានដួលរំលំ ហើយគាត់យកអដែងសន្តិភាពយកសេរីភាពឲ្យប្រជារាស្ត្រហ្នឹងណាតាំងពីនឹងមកគឺគាត់តែងតែជារឿយរឿយហ្នឹងគាត់ធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីសុំយោបល់ពីចៅហ្វាយនេះរបស់គាត់អញ្ចឹងខ្ញុំមិនហ៊ានសន្និដ្ឋានថាយុទ្ធសាស្ត្រនេះលោកហ៊ុនសែនបង្កើតឡើងដោយខ្លួនឯងឬមួយក៏អឺគ្រាន់តែជាថាម៉េចថាជា អ្នកដែលអនុវត្តអ្នកដែលអនុវត្តដែលយុទ្ធសាស្ត្រដែលគេរៀបចំឲ្យទេនេះយើងអត់ហ៊ានសន្និដ្ឋានទេប៉ុន្តែគ្រាន់ថាអឺលោកហ៊ុនសែនគាត់ឧស្សាហ៍អញ្ជើញទៅប្រទេសវៀតណាមដែលជាចវាយនេះគាត់ជារឿយរឿយនៅពេលដែលមានវិបត្តិនយោបាយធ្ងន់ធ្ងរនឹងបាទឧស្សាហ៍ទៅហាណូយបាទទៅទទួលបាទមេរៀនផ្សេងផ្សេងណាបងប្អូននេះបាទជាការពិតហ្នឹងហើយ យើងឃើញអាសាទៅបាទអាសាទៅទាំងនិយាយចំទៅពីព្រោះរឿងអីគេមិនទៅមិនពីព្រោះច្បាយនេះរបស់គេអីមានការអីជួនកាលមិនទៅមិនបានទេគឺមានពេលខ្លះផែនការគេត្រូវឲ្យទៅយាយការពេលខ្លះអីចឹងណាបាទគេត្រូវមានកំណត់ផែនការគេប្រហែលខែប្រហែលខែទៅធ្វើរបាយការណ៍ឬមួយក៏យកលុយយកកាក់អីទៅឲ្យគេអីផងអីចឹងណាជួយសាកកជួយសាកកបាទ សួយសាករយកតាំងពី79មកទល់ឥឡូវយកមិនតាន់អស់ទេសួយសាករដែលយ៉ាចវាយងាយចង់បានហ្នឹងបាទឥឡូវងាកមកប្រធានបទយើងវិញពាក់ព័ន្ធទៅនឹងហ៊ុនសែនជាមេដឹកនាំអាស៊ាននេះវិញហើយយើងឃើញថាបើសិនជាក្នុងករណីដែលហ៊ុនសែនទៅភូមានៅថ្ងៃ7 8មករា2022ខាងមុខនោះយើង ឬសូថានឹងមាន ការធ្វើបដកម្មអីផ្សេងផ្សេង មានមិនមិនគ្រប់ត្រនៅអ្វីដែលហ៊ុនសែនទៅទៅទៅទៅមានន័យថាទៅទទួលស្គាល់អាមេដឹកនាំផ្ដាច់ការនោះបាននេះបាទអញ្ចឹងបាទសូមជើញខ្ញុំបារម្ភពីសុខភាពលោកហ៊ុនសែនវិញឯងបារម្ភបាទខ្ញុំបារម្ភពីសុខភាពលោកហ៊ុនសែនវិញឯងសូមជំរាបថា នៅ ប្រទេសភូមា គឺ អ្នកតស៊ូគេ ខុសពីប្រទេសកម្ពុជា នៅត្រង់ថាពលរដ្ឋភូមិមាក៏ដូចជាកុលសម្ព័ន្ធផ្សេងផ្សេងដែលគេប្រឆាំងនឹងរបបយោធានេះគេមានសពាវុធដូច្នេះហើយលោកហ៊ុនសែនធ្វើទស្សនកិច្ចនឹងជាទស្សនកិច្ចដ៏ប្រថុយប្រឋានបំផុតបើសិនបើធ្វើទស្សនកិច្ចចំពេលដែលក្រុមប្រឆាំងក្រុមបះបោនឹងគេមានសភាវុធហើយធ្វើការអឺវាយប្រហារមកកាន់លើលោកហ៊ុនសែនអានឹងជោគវាសនារបស់លោកហ៊ុនសែនគ្មានអ្នកណាទទួលខុសត្រូវចំនួនទេអញ្ចឹងខ្ញុំបារម្ភចំនួនលោក សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនគួរតែប្រយ័ត្នខ្លួនផងព្រោះថាអ្នកឯងធ្វើនេះ គឺជាការជិះជាន់គឺជាការបំពេញធ្ងន់ធ្ងរណាស់សម្រាប់ប្រជារាស្ត្រសម្រាប់យុវជនដែលចង់បានសេរីភាពយុវជនដែល គេត្រូវការមេដឹកនាំដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដលោក ស្រីអ៊ុងសានស៊ូជីនឹងបាទហើយខ្ញុំនឹងនិយាយថាអំពីយុទ្ធសាស្ត្រដែលយើងបានរៀបរាប់អំបញ្ញមិញជាមួយគ្នាមិញគឺថា តើលោកហ៊ុនសែនអាចយកយុទ្ធសាស្ត្រ defeat នឹងទៅប្រើនៅប្រទេសភូមា ដែរបានដែរឬក៏អត់ខ្ញុំកំពុង តែគិតថាលោកហ៊ុនសែននឹងយក ចំណុចតាំងប្រមាណហ្នឹងទៅ បង្រៀនលោកមានអង្លាំងបង្រៀនលោកមានអង្លាំងឲ្យមានអង្លាំងហ្នឹងអនុវត្តទៅតាមដូចអ្វីដែលគាត់បានធ្វើកន្លងមកនៅក្នុងប្រទេសកម្ពុជាប៉ុន្តែជារួមទស្សនវិជ្ជានឹងគឺខុសគ្នាស្រឡះសម្ដេចត្រូវដឹងថាយុវជនភូមិមាគេស្ម័គ្រស្លាប់មិនចោះចូលជាមួយ មានអង្លាំងទេ បើមិនអញ្ចឹងទេបច្ចុប្បន្ននេះមានការបង្ក្រាបដោយចាស់ដៃមែនទែនបើមិនអញ្ចឹងទេ គេចោះចូលអស់ហើយ គេព្រមចោះចាញ់ហើយគេព្រមអនុញ្ញាតឲ្យ រដ្ឋាភិបាលយោធានឹងដឹកនាំដោយត្រឹមត្រូវបាត់ហើយប៉ុន្តែមកទល់ពេលនេះជិតមួយឆ្នាំហើយអត់ទាន់មានសញ្ញាណាមួយថាអាចមានលទ្ធភាពចរចាគ្នាផ្ដល់សម្បទានឲ្យគ្នាបានទេដូច្នេះសម្ដេចគិតនេះគឺសម្ដេចគិតខុសទាំងស្រុងហើយបើសិនបើយកយុទ្ធសាស្ត្រ defeat របស់សម្ដេចនឹងយកទៅ បង្រៀន មានអង្គឡាំងនឹងគឺជារឿងដែលมันអាចទៅរួចទាល់តែសោះជាពិសេសអាមធ្យោបាយ5យ៉ាងដែលយើងបានរៀបរាប់ជាមួយគ្នាបាញ់មិញហ្នឹងបាទប្រជាជនភូមិមេគេអត់ត្រូវការទេគេត្រូវការតែសេរីភាពនិងលទ្ធិប្រជាធិបតេយ្យដែលគេស្រេកឃ្លានបំផុតយើងចង់និយាយថានៅពេលដែលយើងអឺឲ្យបាយមកដុំទៅកាន់មនុស្សដែល កំពុងតែឃ្លាន គឺអំណោយរបស់យើងនឹងគឺមានតម្លៃណាស់អំណោយរបស់យើងមានតម្លៃណាស់យើងជួយជីវិតមនុស្ស ឥឡូវហ្នឹងបើហ៊ុនសែនឲ្យអំណោយដ៏មានតម្លៃបំផុតទៅកាន់ប្រជាជនភូមាគឺអំណោយជាសេរីភាព និងប្រជាធិបតេយ្យពួកគេត្រូវការគេស្រេកឃ្លានខ្លាំងណាស់បាទអញ្ចឹងសួរថាលោកហ៊ុនសែននឹងមានលទ្ធភាព មានសមត្ថភាពទេទៅយកសេរីភាពឬមួយក៏បញ្ចុះបញ្ចូលឲ្យមានអង្គឡើងនឹងផ្ដល់សេរីភាពឲ្យប្រជាជនគេបានទេខ្ញុំជឿថាมันអាចទេมันអាចទៅរួចតតែសោះភាគីម្ខាងម្ខាងគេប្រកាន់ត្រូវរៀងខ្លួនអឺទោះបីជាភាគីមានអង្គឡើងគាត់ ដឹងថាគាត់ខុសហើយពីព្រោះតែការប្លន់អំណាចការអីហ្នឹងវាជារឿងដែលមិនត្រឹមត្រូវហើយទោះបីជាដឹងខ្លួនថាខុសចឹងដែរក៏គេមិនព្រមផ្ដល់សម្បទានឲ្យទៅលោកស្រីអ៊ុនសានសូជីងាយងាយដែរពីព្រោះគេចំណាយធនធានក៏ដូចគេបានបានន័យថាគេលុកមុខមាត់ទៅលើឆាកអន្តរជាតិប៉ុណ្ណេះហើយបានបានន័យថាគេជ្រុលទៅធ្វើជាចោលប្លន់ទៅហើយបើមិនបានជាសមិទ្ធផលអីគេមិនឈប់ទេអានេះគេមិនព្រមទេបាទអញ្ចឹងយើងនិយាយឲ្យខ្លីទៅថា លោកហ៊ុនសែនគុំសម័យអសោះគុំសម័យលោក ការដេកសម័យរបស់លោកនេះគឺជាការគិតខុសបំផុតហើយជារឿងគ្រោះថ្នាក់ទៅវិញទេបើសិនជាលោកទៅមិនមានការប្រុងប្រយ័ត្នមិនមានការយាមកាម security guard អីមិនការពារឲ្យត្រឹមត្រូវលោកមានគ្រោះថ្នាក់វិញទេព្រោះថាគេមានកំហឹងជាមួយលោកច្រើនណាស់ឥឡូវហ្នឹងជាសម័យបច្ចេកវិទ្យាតាគេបានដឹងព័ត៌មានទាំងអស់ហ្នឹងពីលោកលោកធ្វើអីខ្លះក៏គេដឹងដែរអញ្ចឹងថ្ងៃណាមួយបើសិនលោកទៅ មានបញ្ហាអីខ្ញុំបារម្ភពីស្រុកខ្មែរតែទៀត ព្រោះថាកន្លងមកសម្ដេចតេជោហ៊ុនសែនហ្នឹងគាត់តែងតែមានប្រសាសន៍ថាបើអត់ពីលោក ទៅមានសង្គ្រាមឥឡូវចុះបើបើសម្ដេចតេជោទៅមានបញ្ហា ដល់អាយុជីវិតនៅប្រទេសភូមាតើសុខខ្មែរនឹងឲ្យនរណាគ្រប់គ្រងវិញចេះវិញចឹងហ៎បងបាទអរគុណគេលោគេត្រៀមហើយអីអីណាមុនគេទៅគេថាដឹងថាមានស្រួលអីអីគេមានលក្ខណៈត្រៀមអីអីទប់ស្កាត់មុនណាបាទគេដឹងថាបើមិនស្រួលអឺ បាទគេគេមានវិធីទប់ស្កាត់អីអញ្ចឹងទៅ ដូចជាករណីប្រមូលអាវុធប្រមូលអីទុកអីអីថ្ងៃ24ថ្ងៃអីនេះគេប្រជុំអីសន្និបាតអីឬថាប្រមូលអាវុធដាក់ទុកក្នុងឃ្លាំងអស់អាហ្នឹងនឹងព្រឹត្តិការណ៍ហ្នឹងគេរៀបចំយ៉ាងម៉េចទេអាហ្នឹងណាបងតែបងបង កាត់ប្រសាបងតិចតើបងកំពុងតែយល់ថាហ៊ុនសែនមានសេចក្តីក្លាហានប៉ុណ្ណឹងដែរបើសិនបើគាត់ដឹងថាកន្លែងហ្នឹងមានគ្រោះថ្នាក់ហើយគាត់ហ៊ានទៅដែរអឺអាហ្នឹងគាត់ ប្រហែលជាគាត់មានទំនុកចិត្តណាមួយពីចិនអីឲ្យសញ្ញាថាទៅអីមិនអីទេអីអីមានអញ្ចឹងទៅណាអាហ្នឹងបាទហើយប៉ុន្តែពេលវ៉ាន់នេះឯងនិយាយបកស្រាយនេះខ្ញុំខ្លាចតែគាត់ស្ដាប់ទៅណាបាទគាត់ស្ដាប់ឮវ៉ាន់នេះឯងបកស្រាយទៅអាចនឹងដកដកថយវិញបាទនឹងមិនទៅវិញមិនទៅវិញពីព្រោះ មិនຕົកចិត្តដែរបាទអានោះវាមានកំភ្លើងយន្តកំភ្លើងអីវាវាបាញ់កប៉ាល់ហោះហ្នឹងដែរណាវាបាទបាទអាចដែរបាទបាទព្រោះវាធ្លាប់បាញ់អាកប៉ាល់ហោះអាមីងអ៊ុំលៀងហ្នឹងក្រុមមីងអ៊ុំលៀងហ្នឹងធ្លាក់ប្រមាណកប៉ាល់ហោះដែរបាទបាទពេលប៉ះគ្នាប៉ះទង្គិចគ្នាពីព្រោះពួកហ្នឹងមានកំភ្លើងដែរមិនអត់ដូចយើងគណៈបកសុគ្រោះជាតិយើងមានតែដៃទៅទេណាពួកហ្នឹងមានកម្លាំងប្រដាប់ណាហើយបាទខែគ្រាណារាល់ថ្ងៃហ្នឹងអត់មាន អាខាងអ្នកតស៊ូហ្នឹងមានណាបាទមានអាវុធនៅតស៊ូរាល់ថ្ងៃហ្នឹងបាទបាទបាទអានឹងហើយបានជា ទំនាស់នៅក្នុងប្រទេសភូមានឹងវាមិនអាចដោះស្រាយចប់ដោយងាយងាយទេដោយសារតែភាគីសងខាងនឹងគឺមានសពាវុធគាត់ថាខាងយោធាលោកមានអង្គឡាំងហ្នឹងគាត់សពាវុធរបស់គាត់វាលឹះលុបពេក ដោយសារតែគាត់កាន់ខាងយោធាអញ្ចឹងទៅគាត់មានសពាវុធទំនើបទំនើបពីចិនពីរុស្ស៊ីអញ្ចឹងទៅ រីឯខាងចលនាតស៊ូនោះគាត់អាវុធគាត់ជាអាវុធធម្មតាទេបាទជួនកាលទៅក៏មានអាវុធអាកំភ្លើងយន្តនៃតិចតួចអញ្ចឹងទៅ មានអាការបាទមានអីអញ្ចឹងទៅតិចតួចទេតែបើឲ្យប្រៀបធៀបជាមួយពួកភូមាអសំទោសពួកយោធាគឺថានៅតិចតួចជាងខ្លាំងណាស់ហើយបញ្ហាហ្នឹងហើយដែលយើងឃើញថាមានសំណួរច្រើនណាស់ ដែលគេចោតសួរហើយខ្ញុំក៏សូមយកឱកាសនេះឆ្លើយ តែម្ដងទៅជារួមតែម្ដងទៅសំណួរថាអូឃើញទេគេនិយាយថាបើសិនជា ប្រទេសកម្ពុជាក្រោះឈរអញ្ចឹងឃើញយើងយកភូមិមាជាគំរូទៅឥឡូវអន្តរជាតិណាគេអត់អន្តរាគមគេមិនជួយឈឺឆ្អែលគេមិនដាក់ទណ្ឌកម្មគេមិនគេមិនបញ្ជូនអីក្រមព្រឹក្សាសន្តិសុខអង្គការសហជីវជាតិទៅផ្ដួលរំលំរបបផ្ដាច់កាយទេទោះបីមានសម្លាប់អីចឹងក៏ដោយ ខ្ញុំសូមជំរាបថាស្ថានភាពនេះវាខុសគ្នាដាច់ដោយឡែកពីប្រទេសកម្ពុជាបាទរឿងទី1គឺប្រទេសកម្ពុជា បាន ចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសដែលក្នុងនោះក្រុមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធានាយ៉ាងច្បាស់ថាមិនឲ្យមានរបបចាស់វិលត្រឡប់មកវិញនឹងទី1ទី2មិនឲ្យ មានអំពើអุกក្រិតកម្មនៅក្នុងប្រទេសកម្ពុជាកើតមានបានទេនឹងគឺរឿងទីទី2 អឺហ្នឹងរឿងទី1សំទោសរឿងទី2គឺប្រជាជន ខ្មែរ រួម ទាំងគណៈបកប្រឆាំងគឺអត់មានសពាវុធទេអញ្ចឹងបើទោះបីជាអត់មានកិច្ចព្រមព្រៀងប៉ារីសក៏អន្តរជាតិគេអន្តរាគមដែរឥឡូវយើងគិតមើលណាយើងយើងកុំឲ្យមិនតន់អាចនិយាយពីស្ថានភាពរឿងធំប្រទេសជាតិអីទាំងមូលយើងនិយាយពីរឿងសាមញ្ញធម្មតាបើសិនជាយើងទៅឃើញអឃើញក្រុមគ្រួសារមួយឪពុកទាញកបិតទៅកាប់កូន ចឹងក្នុងនាមយើងជាអ្នកខាងក្រៅយើងគួរតែអន្តរាគមអត់ក្នុងកន្លែងហ្នឹងយើងគួរតែទៅចាប់អ្នកដែលមានកបិតទៅកាប់អ្នកដែលអត់អត់មានអត់មានអីនឹងដៃអត់ឥឡូវឥឡូវយើងអាចទាញជាការសន្និដ្ឋានបានប៉ុន្តែដោយឡែកបើភាគីទាំងសងខាងហ្នឹងមានសពីវុធដូចគ្នាមានកបិតដូចគ្នាធ្វើការតទល់គ្នាឥឡូវយើងទៅជួយខាងណាបាទអញ្ចឹងដូចគ្នានៅក្នុងប្រទេសភូមា អន្តរជាតិគេពិបាកធ្វើការដោយសារតែ ភាគីសងខាងមានសពីវុធដូចគ្នានៅពេលដែលអឺគេជួយអន្តរាគមភាគីខាងប្រឆាំងភាគីខាងខាងយោធានោះគេថាអន្តរជាតិនឹងលំអៀងនៅពេលដែលជួយឬក៏អន្តរាគមទៅខាងភាគីយោធាភាគីខាងប្រជាពលរដ្ឋភាគីខាងតស៊ូនឹងគេយល់ថា អន្តរជាតិនឹងមានការលំអៀងអញ្ចឹងហើយបានជាភាគីទាំងសងខាងនឹងទាំងលោកសេរី ទាំងលោកកុំមុនីរួមមានរុស្ស៊ីនិងចិនហ្នឹងมันអាចអន្តរាគមរឿងហ្នឹងបានទេនៅក្នុងប្រទេសភូមាហ្នឹងមានតែទុកបណ្ដាច់បដ ாய் ឲ្យប្រទេសភូមាដោះស្រាយបញ្ហាហ្នឹងដោយខ្លួនឯងទេដោយខ្លួនអានេះគឺជាបញ្ហាធំបាទប្រៀបធៀបមកសុកខ្មែរគឺមិនដូចគ្នាទៅសោះអ្នកដែលនិយាយនេះខ្ញុំសូមយកឱកាសនឹងឆ្លើយតបទៅម្ដងទៅថាលទ្ធភាពបើសិនបើហ៊ុនសែនឬក៏រដ្ឋាភិបាលណាមួយ បច្ចុប្បន្ននេះឬក៏អនាគតដ៏ខ្លីខាងមុខនឹងហ៊ានបំពេញ នៅសេរីភាពហ៊ានបំពេញឬក៏បង្កើត នៅអំពើក្រតកម្មនោះគឺក្រមប្រឹក្សាអង្គការសហជីវកម្មប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងចុះមកអន្តរាគមភ្លាមហើយអ្នកដែលបំពេញនោះនឹងឡើងតុលាការអន្តរជាតិគេថាតុលាការអ ுக ្រិតកម្មអន្តរជាតិ ICC នោះជាមិនខាននេះបាទបាទចឹងអរគុណណាស់ដែលបានឆ្លើយតបទៅដល់អ្នកដែលមាន ចងល់ផ្សេងផ្សេង ពាក់ព័ន្ធទៅនឹងរឿងភូមិមាននៅកម្ពុជា អ្នកខ្លះចេះតែថាខុសគ្នាអីអីចឹងណាបាទឥឡូវបានបងប្អូនម៉ាត់វ៉ានីបកស្រាយនឹងជាផ្លូវការហើយបាទអញ្ចឹងកុំចេះតែហ៊ានណាកុំចេះតែហ៊ានរឿងហ៊ុនសែនទៅភូមិមាននេះបាទអាហ្នឹងបាទអាហ្នឹងទុកឲ្យឲ្យគាត់ទៅទៅបើសិនជាគាត់ហ៊ានតែគាត់នេះណាបាទហើយប្រជាជន មានបងប្អូនគាត់ខមមិនបាញ់មិញដូចខ្ញុំមើលទៅគាត់ថាការទៅហ៊ុនសែនទៅភូមិនេះដូចយកសាំងទៅស្រោចលើពលរដ្ឋភូមិបាទពីព្រោះប្រជាពលរដ្ឋភូមិបាទគេយល់ច្បាស់លើការដឹកនាំរបស់ហ៊ុនសែននិងឈឺចាប់លើរបបយោធាគេមិនបណ្ដោយឲ្យប្រទេសគេត្រឡប់ទៅបាទសោកនាដកម្មវិញ សារជាថ្មីទេបាទបាទសោកនេតកម្មសារជាថ្មីវិញទៀតទេ បាទដែលគង់រេណូគាត់ខមមិនណាបាទគាត់គាត់ឈ្មោះអីបងគាត់ឈ្មោះអីគង់រេណូបាទគង់រេណូបាទអឺប្រសាសរបស់គាត់នេះគឺពិតជាត្រឹមត្រូវណាស់ពិតជាជាក់ស្ដែងមែនតើដូចយកសាំងទៅស្រោចលើភ្លើងតែកំពុងតែឆេះអញ្ចឹងបាទគឺលោកហ៊ុនសែនបានធ្វើទេដូចខ្ញុំលើកឡើងខាងដើមវិញគឺជាទង្វើដ៏ខុសឆ្គងធំធេងណា បាទខុសឆ្គងធំធេងណាស់នយោបាយនេះលោកហ៊ុនសែនគាត់គ្រាន់តែចង់បាននៅប្រជាប្រិយភាព ក្នុងនាមថាគាត់ជាប្រធានអាស៊ានគាត់អាចធ្វើរឿងនេះរឿងនោះបានតែប៉ុណ្្នឹងទេប៉ុន្តែគាត់អត់គិតអំពីលទ្ធផលដែលកើតឡើងចំពោះប្រជាជនភូមិអ្នកដែលគាត់រងគ្រោះនោះគាត់អត់បានគិតនៅត្រង់ចំណុចហ្នឹងចឹងហើយធ្វើឲ្យគេក្តៅក្រហាយសម្បើមលោកហ៊ុនសែនទទួលរងខ្លួនឯងទៅអានឹងគឺកម្មផលពុទ្ធសាសនាព្រះអង្គ បានសម្ដែង ថាបុគ្គលណាប្រព្រឹត្តកម្មបែបណាផលទទួលបែបបែបហ្នឹងនឹងគាត់ទទួលយកខ្លួនឯងទៅបាទហើយយើងគិតថាការដែលហ៊ុនសែនលោកដៃចូលរឿងភូមិនេះធ្វើឲ្យប្រជាពលរដ្ឋភូមិមិនថានៅក្នុងប្រទេសភូមិក្រៅប្រទេសទេមាន ការប្រតិកម្មទៅហ៊ុនសែន ជាខ្លាំងឥឡូវហ្នឹងភាពរំជើបរំជួលនេះកើតមានផ្អើលមកដល់សហរដ្ឋអាមេរិកហើយកិច្ចការដែលហ៊ុនសែន ក្រងទៅភូមិ ថ្ងៃ7 8មករា2022ហ្នឹងគឺបានជះឥទ្ធិពលមកដល់ពលរដ្ឋភូមិមាននៅក្រៅប្រទេសហើយបដាបដាគេត្រៀមនឹងធ្វើបាតកម្ម ទៅទូតខ្មែរនៅក្រៅប្រទេសមិនថាទូតនៅអាមេរិកទូតនៅណាទេឲ្យតែមានទូតភូមិមាននៅក្រៅប្រទេសគឺឲ្យមានតែមានទូតខ្មែរនៅក្រៅប្រទេសប្រជាពលរដ្ឋភូមិមាគេទៅធ្វើបាតកម្មនៅទូតខ្មែរហ្នឹងបាទនេះជាចំណុចដែលហ៊ុនសែនទៅលូកដៃទៅគ្រប់គ្រងអាមេដឹកនាំផ្ដាច់ការមីងអំលៀងហ្នឹងបាទដែលគឺ ខំតស៊ូដើម្បីសេរីភាពនឹងរយៈពេលថាមួយឆ្នាំជិតមួយឆ្នាំអញ្ចឹងបងវ៉ានីនៃការទាមទារសេរីភាពតាំងពីខែកុម្ភៈមកបាទខែកុម្ភៈមកដល់ខែកុម្ភៈវិញវាមួយឆ្នាំបាទនៅ2ខែទៀតបាទអញ្ចឹងករណីហ៊ុនសែនធ្វើនេះហើយវាធ្វើឲ្យជះឥទ្ធិពលនៅក្នុងសមាជិកអាស៊ានទៀតដូចបងវ៉ានីបានបញ្ជាក់អញ្ចឹង4ប្រទេសហ្នឹងគឺអត់អត់ពេញចិត្តទេចុះបើសិនជាហ៊ុនសែនទៅហៅមីងរំលៀងមកចូលប្រជុំហើយ 4ប្រទេសហ្នឹងគេពហិការមិនចូលរួមប្រជុំតើនឹងមាន បញ្ហាអ្វីកើតឡើងនៅក្នុងប្លុកអាស៊ានហ្នឹងបាទនឹងមានការបែកបាក់អាស៊ានជាចំណែកចំណែកដែរទេបងប្អូនប៉ានីបាទអឺជាការពិតណាបងខ្ញុំចាំបាន នៅ ប្រសាសន៍របស់អតីតអឺគាត់ជារដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងប្រទេសអឺសិង្ហបុរីគាត់ថា ប្រទេសកម្ពុជាមិនមាន ហេតុផលគ្រប់គ្រាន់មិន មានលក្ខណៈគ្រប់គ្រាន់ជា សមាជិកអាស៊ានទេគាត់ថាស្នើឲ្យសមាជិកអាស៊ានចាស់ណាបាទសមាជិកអាស៊ានចាស់មាន6ហ្នឹងគួរតែដកកម្ពុជានិងឡាវចេញហើយនឹងភូមាចេញអំពីអាស៊ានទៅព្រោះថាប្រទេសនេះឯងដែលជាមេរោគកុម្មុយនីសនាំឲ្យធ្វើឲ្យអាស៊ានមានការបែកបាក់គ្នា បាទខ្ញុំថាស្ថានភាពនេះវាអាចឈានទៅរកការបែកបាក់នៅ ក្នុងសមាគមអាស៊ានដែរ ព្រោះថាយើងដឹងហើយថាអាស៊ានដីកោះដែលភាគច្រើនជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យហ្នឹងគេអត់សប្បាយចិត្តទេគេថ្កោលទោសតាំងពីដើមមកតាំងពីថ្ងៃដែលលោកមីនអងឡាំងបានធ្វើអឺរដ្ឋបហាយោធាផ្ដួលរំលំរបបលោកស្រីអង្សានស៊ូជីមកម្លេះអញ្ចឹងមកទល់បច្ចុប្បន្ននេះគេអត់នៅតែអត់គ្រប់គ្រងអញ្ចឹងខ្ញុំគិតថាលទ្ធភាពដែលអាចទៅរួចដែរនៅពេលដែលសមាគមអាស៊ានទាំង5 6រូបនោះដែលគេបដិសេធអត់ចូលរួមប្រជុំអញ្ចឹងលោកហ៊ុនសែនគាត់យ៉ាងម៉េច គាត់គិតយ៉ាងម៉េចនៅពេលដែលស្ថានភាពនឹងកើតឡើងបាទគាត់ត្រូវថ្លឹងថ្លែងយ៉ាងមែនទេនៅត្រង់ចំណុចនេះហើយគាត់ត្រូវតែមានហេតុផលសមរម្យថាហេតុអីបានលោកហ៊ានអញ្ជើញឬក៏ផ្ដល់ឱកាសឲ្យភូមិមាននឹងចូលរួមក្នុងកិច្ចប្រជុំប៉ុន្តែខ្ញុំថាបើសិនជាអញ្ចឹងអាចធ្វើទៅបានណាវាទាល់តែអញ្ជើញគ្រប់ភាគីនៅក្នុងប្រទេសភូមិឧទាហរណ៍ថាបើអញ្ជើញលោកមានអង្គឡាំងត្រូវតែអញ្ជើញលោកស្រីអង្គសានសុជីដែរប៉ុន្តែ វាពិបាកដែរបងវាពិបាកត្រង់ថា ប្រទេសមួយវាត្រូវតែមានអ្នកតំណាងតែមួយទេបាទបាទមានអ្នកតំណាងតែមួយទេมันអាចមានអ្នកតំណាងសម្លេងផ្សេងគ្នាបានទេវាខុសពីកម្ពុជា កម្ពុជាសម័យលោកហ៊ុនសែនគាត់ឡាំប៉ាហ្នឹងគឺថាឆ្នាំក្រៅ3ហ្នឹងកម្ពុជាមួយវាមានមេដឹកនាំ2អញ្ចឹងទៅសម្លេងវា2វាខុសប្លែកពីគេបន្តិចតែជារួមមកវិញគឺថាมันអាចទៅរួចទេប្រសិនណាបើបើលទ្ធភាពណាមួយដែលលោកហ៊ុនសែនគាត់អញ្ជើញ ទាំងលោកមានអង្លាំងទូកទាំងភិក្ខីលោកស្រីអង្សានសុជីមកជជែកតើគេនិយាយគេចង់បានអីព្រោះសម្លេងហ្នឹងវាវាផ្សេងគ្នាណាព្រោះបញ្ហាចម្បងនៅក្នុងអាស៊ាននៅក្នុងកិច្ចប្រជុំអាស៊ានពេលខាងមុខនេះគឺរឿងដែលចម្បងជាងគេគឺដំណោះស្រាយនៅក្នុងតំបន់នៅនៅក្នុងប្រទេសភូមានឹងឯងហើយបើបើបើដំណោះស្រាយនៅក្នុងប្រទេសភូមាវាតលតែភិក្ខីជាតំណាងចេញមុខបាទចេញមុខធ្វើជាតំណាងឲ្យប្រជាពលរដ្ឋហ្នឹងចេញមុខមកធានាអះអាង រួចទៅបើឥឡូវបើអត់មានអ្នកតំណាងផងតើលោកហ៊ុនសែនទៅអញ្ជើញអ្នកណាបញ្ហាវានៅត្រង់ហ្នឹងបងបញ្ហាវានៅត្រង់ហ្នឹងបាទបាទហើយខ្ញុំគិតថាវាវាមិនអឺនេះវាមិន logic ទេថាយើងប្រធានអាស៊ានហើយយើងប្រទេសយើងមិនតន់ដោះស្រាយរួចបញ្ហានៅសកិសកៈខ្លួនឯងខ្លួនឯងផ្ដាច់ការដែរប្រទេសផ្ដាច់ការដែរហើយយើងទៅចង់ទៅដោះស្រាយប្រទេសគេ តែគេមើលមកពិភពលោករាល់ថ្ងៃគេមើលមកហ៊ុនសែនហ្នឹងផ្ដាច់ការធ្វើបាបអត់មានសិទ្ធិមនុស្សអត់មានសេរីភាពលទ្ធិប្រជាធិបតេយ្យអីនៅក្នុង ប្រទេសផងហ្នឹងដូចបងអូនវណ្ណីអីថាគាត់ជាសបកហ្នឹងខាងក្នុង ស្អុយកគុជហ្នឹងអាផ្កាហ្នឹងហ្នឹងបាទធិបតេយ្យខ្លែងខ្លាយហ្នឹងបាទជាធិបតេយ្យមានតែឈ្មោះហ្នឹងបាទ អញ្ចឹងខ្លួនឯងនៅឲ្យកក្រិចឲ្យឲ្យស្អុយខ្លួនឯងនេះចង់ទៅលាងសម្អាត គេយ៉ាងម៉េចទៅកើតទៅ ចង់ទៅដោះស្រាយភូមិមាម៉េចបាទអឺបញ្ហានឹងហើយដែលយើងគិតថាវាជាចំណោទមួយអឺលោកហ៊ុនសែនជាទូទៅដូចខ្ញុំនិយាយចឹងថានៅ ក្នុងជីវិតនយោបាយរបស់លោកហ៊ុនសែនគាត់ត្រូវការតែកិត្តិយសត្រូវការតែមុខមាត់ នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិកន្លងមកដូចពាក្យសម្ដីរបស់លោកគ្រូសូនតារានិយាយទៅស្ដាប់ទៅវាគួរឲ្យអស់សំណើចប៉ុន្តែ វាឆ្លុះបញ្ចាំងពីសច្ចធម៌លោកអ៊ុនសែននៅពេលដែលគាត់ទៅប្រជុំនៅខាងក្រៅអ្វីដែលគាត់ចង់បានជាងគេបំផុតនោះគឺគាត់ថតចាប់ដៃជាមួយថ្នាក់ដឹកនាំកម្ពុជាកម្ពុជាហ្នឹងគឺអ្វីដែលគាត់ចង់បានហើយហើយរឿងយើងត្រឡប់មកវិញកុំឲ្យទៅវិញឆ្ងាយពេកយើងត្រឡប់មកសំណួរបងថា បើបញ្ហានៅក្នុងប្រទេសមិនទាន់ដោះស្រាយបញ្ហាសិទ្ធិមនុស្សបញ្ហាប្រជាធិបតេយ្យអីយើងមិនទាន់ដោះស្រាយផងយើងទៅយើងទៅដោះស្រាយឲ្យភូមិវាយ៉ាងម៉េចខ្ញុំថាលោកហ៊ុនសែនព្យាយាមសម្អាតដែរគាត់ព្យាយាមធ្វើវិសិទ្ធកម្មដែរនៅ ក្នុងបញ្ហាសិទ្ធិមនុស្សដើម្បីកុំឲ្យមានការចោទប្រកាន់កុំឲ្យមានការលើកឡើងយហោហែអីប៉ុន្តែគាត់ធ្វើប៉ុណ្ណឹងអត់គ្រប់គ្រាន់ទេអត់គ្រប់គ្រាន់ទេគាត់ធ្វើគ្រាន់តែជាសម្បក ដូចជាដោះលែងលោកគ្រូរងឈុននិងសកម្មជនមួយចំនួនឯទៀតហ្នឹងអឺនឹងគាត់គាត់ចង់ផ្ដល់ជាសញ្ញាទៅកាន់សហគមន៍អន្តរជាតិជាពិសេសអាស៊ាន ដែលជា ប្រទេសក្នុងតំបន់ហ្នឹងថាឥឡូវគាត់បានរៀបចំមកហើយ ស្ថានភាពសិទ្ធិមនុស្សនឹងឥឡូវវាដល់ទូនីតិគាត់ដើម្បីគាត់ទៅដោះស្រាយនៅប្រទេសភូមាប៉ុន្តែមែនតែនទៅបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជាជាពិសេសរឿងប្រជាធិបតេយ្យនេះវាល្អម្លាមនឹងវាមិនមែនជារឿង មួយឆ្នាំពីរឆ្នាំនេះវាជារឿងជាហូហែមកចឹងហើយអញ្ចឹងអន្តរជាតិគេដឹងបាត់ហើយគេដឹងពីរបៀបនៅក្នុងការដឹកនាំរបស់លោកហ៊ុនសែនបាត់ហើយអញ្ចឹងចង់ឬក៏មិនចង់អាការដែលលើកឡើងជាសាធារណៈឬក៏នៅក្នុងកិច្ចប្រជុំនេះគេនៅតែលើកឡើងអញ្ចឹងជាពិសេសរឿងបោះឆ្នោត2018នោះរឿងបោះឆ្នោត2018លោកហ៊ុនសែនឆាប់ផ្លិចមែនគេលោកហ៊ុនសែនអានឹងគឺជាយើងនិយាយថាជារដ្ឋបហាដែរណាជារដ្ឋបហាគ្រាន់ថាវាអត់បង្ហូរឈាមដូចនៅភូមិមា ប៉ុន្តែជារដ្ឋបហាធម្មនុញ្ញពីព្រោះគាត់បានទៅប្រមូលផ្ដុំគ្នាគាត់ទៅ តាក់តែងច្បាប់ ហើយយកច្បាប់នឹងមករំលាយគេហើយបង្កើតការបោះឆ្នោតខ្លាំងខ្លាំងអានឹងឯងគឺជារដ្ឋបហាគ្រាន់តែវាមិនមាន ជារូបភាពបាញ់សម្លាប់វាមិនមានជារូបភាពអីចឹងប៉ុន្តែការ ចាប់ចងយុវជន ការចាប់ចងសកម្មជនគណៈបកសង្គ្រោះជាតិការចោតទៅលើ សកម្មជនគណៈបកសង្គ្រោះជាតិរាប់រយអ្នកទៀតនេះអានឹងអី បាទវាជាវាជាការបំពេញដូចគ្នាហ្នឹងជារួមមកវិញ ជារួមមកវិញខ្ញុំថាមូលហេតុជាទស្សនៈរបស់ខ្ញុំឯងតែបើបងប្អូនយល់តែម៉េចអានឹងគឺជារឿងបងប្អូនទាំងអស់គ្នាតែ ជាទស្សនៈរបស់ខ្ញុំខ្ញុំយល់ថាមូលហេតុដែលលោកហ៊ុនសែនគាត់ចង់អញ្ជើញ មាន អង្ឡាំងឬក៏ប្រទេសភូមាចូលរួមក្នុងក្នុងកិច្ចប្រជុំនឹងគឺគាត់កុំឲ្យឯកោចឹងហោចណាស់ក៏បានមេដឹកនាំផ្ដាច់ការពីរដែរឥឡូវ បាទបើបើបើសិនជាអាស៊ានដីកោះគេចោទថាកម្ពុជារំលោភសិទ្ធិនោះហ៊ុនសែនគាត់ច្អល់ទៅភូមាភូមារំលោភដែរនឹងមិនថាគេផងជារួមទៅនាងរត់រនអ្នកស្រីខាត់លាក់រត់រអាក្បាក់មសាមានន័យថារបបផ្ដាច់ការពួកជនផ្ដាច់ការកុម្មុយនីសហ្នឹងគឺរត់រោគ្នាអានឹងគឺចឹងឯងគឺបញ្ហាវានៅត្រង់ហ្នឹងឯងបាទ លីលីហុងក៏ថាតាម សម្ដីវណ្ណីមកតើចង់យ៉ាងម៉េចចង់ឲ្យ អាស៊ានដកកម្ពុជាឡាវភូមាចេញពីអាស៊ានផងត្រូវប្រើខួរគិតផងបើអាស៊ានបែកបាក់នេះ អាមេរិកនឹងសบายចិត្តមិនខានណែលីហុងទៅជា ខ្ញុំថាអញ្ចេះទេវាមិនមែនជាគំនិត ខ្ញុំទេអឺលីហុងឬក៏អ្នកណាមិនដឹងទេខ្ញុំនិយាយនេះគឺខ្ញុំនិយាយតាមអតីតរដ្ឋមន្ត្រីការបរទេស សិង្ហបុរីពីព្រោះថាតំបន់អាស៊ានភូមាកម្ពុជា គឺបាននាំមេរោគឬនាំវីរុសប្រាច់ការកុម្មុយនីសចូលទៅក្នុងតំបន់ធ្វើឲ្យតំបន់គេមានការធ្លាក់ចុះជាពិសេសអាប់អោនបញ្ហាដែលសំខាន់អាស៊ានគេបង្កើតឡើងដោយសារអីមិនមែនរឿងកប៉ិកកពុកទេ គឺរឿងពាណិជ្ជកម្មអាស៊ាន10ប្រទេសនៅក្នុងតំបន់អាស៊ាននេះគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយជាគឺជាមហាអំណាចសេដ្ឋកិច្ចទី7លើពិភពលោកដូច្នេះមានន័យថាគេផ្ដោតសំខាន់រឿងពាណិជ្ជកម្មរឿងការរស៊ីបដាក់ទុនការធ្វើដំណើរការដឹកជញ្ជូនអីទៅវិញទៅមកប៉ុន្តែអ្នកឯងបានចូលរួមនៅក្នុងសមាគមអាស៊ានយកប្រយោជន៍ពីអាស៊ាន ជាពិសេសការធ្វើសមារណកម្មកាលពីឆ្នាំ2015 16ប៉ុន្តែអ្នកឯងបាននាំវីរុសនាំមេរោគផ្ដាច់ការ ទៅក្នុងតំបន់គេអាហ្នឹងធម្មតាទេ គេជាបងធំគេជាស្ថាបនិកអាស៊ានមាន5ប្រទេស6ប្រទេសមានហ្វីលីពីនមានឥណ្ឌូនេស៊ីមានថៃមានម៉ាឡេស៊ីមានសិង្ហបុរី5ប្រទេសហ្នឹងដែលជាស្ថាបនិកអញ្ចឹងបើសិនជាគេស្ម័គ្រចិត្តដកកម្ពុជាអាហ្នឹងអាហ្នឹងថាមិនត្រូវដែរបាទហើយកម្ពុជាខ្លួនឯងហ្នឹងក៏ត្រូវតែលាងសម្អាតខ្លួនឯងផងលាងសម្អាតខ្លួនឯងផងនិយាយឲ្យនិយាយឲ្យពិបាកស្ដាប់តិចណាដូចបងរតនានិយាយខាងដើមមិញថា លៀងគូតខ្លួនឯងមិនជ្រះផងទៅលៀងគូតគេយ៉ាងម៉េចប្រទេសកម្ពុជាល្អូមល្អាមអារឿងប្រជាធិបតេយ្យអារឿងសិទ្ធិមនុស្សនេះ វាមិនមែនជារឿងថ្មីទេជារឿងរាប់សិបឆ្នាំមកទៅហើយបាទទៅបច្ចុប្បន្ននេះវាគួរណាតែគេធុញទ្រាន់ហើយពីព្រោះថាទណ្ឌកម្មអន្តរជាតិមកក្នុងតំបន់នៅក្នុងក្នុងប្រទេសកម្ពុជា វាប៉ះពាល់ទៅដល់មុខមាត់សមាជិកនៅក្នុងតំបន់អាស៊ានដែរដូចជាសិង្ហបុរីសិង្ហបុរីគេត្រូវការមុខមាត់ណានៅក្នុងការធ្វើជំនួញធ្វើអាជីវកម្មធ្វើ អឺពាណិជ្ជកម្មជាមួយនឹងប្រទេស ធំ ធំ លើពិភពលោកជិះវាប៉ះពាល់ដល់មុខមាត់គេដែរណាយើងឥឡូវយើងយើងនិយាយជាភាសាសាមញ្ញទៅបាទយើងជាសមាជិក នៅ ក្នុងក្រុមមួយខ្ញុំបងរតនាបងលងនិងបងដតីទៀតសិតតែមនុស្សល្អស្រាប់តែខ្ញុំមនុស្សពៀលប៉ុន្តែខ្ញុំនៅក្នុងនឹងដែរនៅក្នុងក្រុមមួយនឹងដែរក្រុមបងដែរអញ្ចឹងគេវាតម្លៃទាំងអស់គេវាតម្លៃតែក្រុមនឹងគឺជាអត់ចេះអប់រំគ្នាទេ គឺជាមនុស្សគឺជាក្រុមដែលបាក់ពួកហ្នឹងគឺអត់ចេះអប់រំគ្នាហើយធ្វើឲ្យសមាជិកខ្លួនឯងនឹងប្រឡាក់ប្រលូកជាមួយនឹងអង្គើអបាយមុខអីផ្សេងផ្សេងអញ្ចឹងទៅអញ្ចឹងជារួមមកវិញខ្ញុំមិនមែនឆ្លើយតបទៅគំនិតរបស់គាត់ទេគាត់យល់យ៉ាងម៉េចក៏យល់ទៅប៉ុន្តែខ្ញុំគ្រាន់តែប្រាប់បាទខ្ញុំគ្រាន់តែចង់ជំរាបថាមិនមែនជាគំនិតខ្ញុំ ទេខ្ញុំនិយាយនេះតាមអ្វីដែលតៃតាក់ រដ្ឋមន្ត្រីការបរទេសគាត់លើកឡើងទេបាទអតីតរដ្ឋមន្ត្រីការការបរទេសរបស់ប្រទេសសិង្ហបុរីបាទដែលគាត់បានថ្លែងហ្នឹងបាទអញ្ចឹងលីហុងស្ដាប់ពីខាងដើមឲ្យតនណាមុននឹងមកខមមិនសួរគេហ្នឹងស្ដាប់ពីមុនមកហើយខ្ញុំអត់ចង់អានខមមិនរបស់លីហុងអីទៀតទេពីព្រោះដោយសារប្រើពាក្យណាមួយមិនសមរម្យទៅលើប្អូនមកនេះខ្ញុំអត់ប្រើអត់អានទៀតទេអញ្ចឹងខ្ញុំមិនមិនមិនផ្ដល់ការអានសំណួររបស់លីហុងតទៅទៀតទេបាទអញ្ចឹងយើងកិច្ច ពិភាក្សាយើងពាក់ព័ន្ធទៅនឹងរឿងមេដឹកនាំអាស៊ាននឹងបន្តទៀតតែ ធ្វើឲ្យពលរដ្ឋភូមិមាននេះក្តៅក្រហាយខឹងធ្វើបាតកម្មផ្សេងផ្សេងនេះ បាទឥឡូវហ្នឹងឮថានៅសហរដ្ឋអាមេរិកនេះក្រងពលរដ្ឋភូមិក៏ដូចជាយុវជនភូមិនឹងក្រងនឹងធ្វើបាតកម្មនៅទូតខ្មែរ នៅវ៉ាស៊ីនតោន DC នឹងនៅក្នុងថ្ងៃ20ជាងខែ12ហ្នឹង បាទខែ12ហ្នឹង ខ្ញុំអត់ទាន់ចាំថាថ្ងៃប៉ុន្មានទេហើយនឹងមានការចូលរួមពីពលរដ្ឋកម្ពុជាយើងផងដែរពលរដ្ឋដែលចង់បានយុត្តិធម៌ស្រឡាញ់យុត្តិធម៌ចង់បានប្រទេសមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដបាទគាត់នឹងចូលរួមជាមួយនឹងប្រទេសភូមាផងដែរនៅក្នុងការធ្វើបដកម្មនៅទូតខ្មែរនៅសហរដ្ឋអាមេរិកណាបងប្អូនហ្នឹង ក្នុងករណីដែលហ៊ុនសែន គេទៅជន់ដីភូមាគេទៅចង់ហៅមីងអ៊ំលៀងមកចូលរួមប្រជុំនៅ អាស៊ាន នៅក្នុងប្រទេសកម្ពុជាបាទនេះគឺថាហ៊ុនសែន គឺកំពុងដុតខ្លួនឯងយកភ្លើងដុតខ្លួនឯងផងបាទហើយអានឹងកំពុងតែធ្វើឲ្យនេះហើយបាទអរិភាពបង្កើតអរិភាពហើយដែលគេប្រជាពលរដ្ឋគេកំពុងតែផ្ដន់ទាចង់បានយុទ្ធធម៌ឯងទៅបន្ថែមទម្ងន់ទៅទៀតណាបាទអញ្ចឹង ហើយការមកមកអាមេរិកនេះក៏ក៏ក្រងទទួលដែរទៅហ៊ុនសែនថាមកខែ2នេះផ្ដាំផ្ញើឲ្យគេធ្វើបាតកម្មទៀតណាថាមកខែ2មកអាមេរិកនេះបាទសិនតែអីណាមកនឹងហ្នឹងហើយគេបញ្ជុះប្រសោកគេឌឺដងឲ្យធ្វើបាតកម្មប្រឆាំងគេទៀតណាបាទអញ្ចឹងនឹងករណីហ្នឹងបងអូនម៉ាត់វ៉ានីដែលយើងថានឹងមានពលរដ្ឋភូមិមាបាទ ប្រតិកម្មបាទប្រតិកម្មទូទាំងគ្រប់ប្រទេសតែម្ដងបាទគ្រប់ប្រទេសតែម្ដងរឿងទៅលើហ៊ុនសែននេះបាទបាទនឹងខ្ញុំមានអ្វីបន្ថែមទៀតពាក់ព័ន្ធទៅនឹងរឿងការធ្វើបាតកម្មរបស់ពលរដ្ឋភូមានៅក្រៅប្រទេស បាទខ្ញុំគ្រាន់តែ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនេះមិនមែនជាការ បញ្ឆេះនៅកំហឹងអីឲ្យមិននិយាយឲ្យស្មោះត្រង់ទៅមិនមែនដោយសារតែយើងអត់ចូលចិត្តហ៊ុនសែនហើយយើងចូលរួមបាតកម្មឲ្យតែក្រុមណាគេបាតកម្មប្រឆាំងហ៊ុនសែនយើងធ្វើទេមិនមែនអញ្ចឹងទេប៉ុន្តែក្នុងនាមជាមនុស្សជាតិដែលយើងមានមនស្សការៈដែលយើងមានយើងមានការគិតពូមនុស្សប្រែថា គឺការដែលដឹងខុសត្រូវអញ្ចឹងខ្ញុំអំពាវនាវឲ្យអង្គពូមិញទាំងអស់ដែលនៅសហរដ្ឋអាមេរិកចូលរួមជាមួយយុវជនភូមិមា ព្រោះរឿងនេះវាសំខាន់ណាស់បង្ហាញឲ្យពិភពលោកមើលឃើញថាលោកហ៊ុនសែនដើរផ្លូវខុសហើយងាកត្រឡប់មកវិញបញ្ឈប់ទៅអាទស្សនកិច្ចទៅប្រទេសភូមាជាដើមហ្នឹងហើយរឿងអាស៊ានហ្នឹង មិនមែនអាគោលការណ៍កុងសង្ស៊ីសហ្នឹងវាមិនមែនជាគោលការណ៍ស្លាប់រស់ណាបញ្ហាសំខាន់នៅត្រង់ថាថាតើមានលទ្ធភាពដោះស្រាយបញ្ហានៅភូមិភូមិដែរឬក៏អត់ឬក៏ដោះស្រាយនឹងបញ្ហាកូវីដអីជាដើមនឹងអត់ បើយកតែកុងសង់ស៊ីមកបានប្រយោជន៍ស្អីឥឡូវសួរថាកុងសង់ស៊ីបានប្រយោជន៍ស្អីបើបើបើអត់ឯកភាពគ្នាដែរខ្ញុំឧទាហរណ៍នេះកាលពីឆ្នាំ2012ការហ៊ុនសែនដែលគាត់ធ្វើជាប្រធានអាស៊ាននោះរឿងសមុទ្រចិនខាងត្បូងมันអាចចេញសេចក្តីថ្លែងការណ៍បានផងដោយសារតែគាត់បដិសេធជាមួយឡាវដល់ទៀតដល់ខួបទៀតខួប10ឆ្នាំខួប10ឆ្នាំនៃការធ្វើប្រធានអាស៊ានហ្នឹងឥឡូវមើលទៅ សង្ឃឹមថានឹងចេញរបាយការណ៍រួចដែរទេប៉ុននេះมันអាចទេมันអាចទេ ខ្ញុំហ៊ានធានាខ្ញុំហ៊ាន ធានាថាมันអាចចេញសេចក្តីថ្លែងការណ៍រឿងសមុទ្រចិនខាងត្បូងបានទេព្រោះតាហ៊ុនសែនបច្ចុប្បន្នហ្នឹងកំពុងតែលងនឹងមនុស្សគុំចិនលងនឹងហិរញ្ញវត្ថុរបស់ចិនទៅហើយជាពាក់លុយចិនច្រើនហើយហ៊ានតែងាកខ្លួនទៅចិនចិនទាលុយបានលុយឲ្យសងគេនឹងរឿងហ្នឹងចង់នឹងមិនចង់ហ៊ុនសែនប្រកាសជានៅខាងចិនហើយប្រកាសជាប្រើនយោបាយមួយ ថា ទុករឿងទ្វេភាគីទុកឲ្យចិនដោះស្រាយទ្វេភាគីទៅហើយហ្នឹងចិនចង់បានរឿងដោះស្រាយទ្វេភាគីហ្នឹងហើយការដែលបែកបាក់នៅក្នុងតំបន់អាស៊ាននេះ ក៏ដោយសារតែពួកដោយសារតែវីរុសកុម្មុយនីសផ្ដាច់ការដែលខ្ញុំបាននិយាយខាងដើមមិញណាវាជ្រាបចូលទៅក្នុងតំបន់អាស៊ានដែលយើងមិនអាចចេញសេចក្តីថ្លែងការណ៍រួមគ្នាបានអញ្ចឹងគោលការណ៍អាស៊ានបើអត់មានកុងសងស៊ីទេអត់អាចចេញសេចក្តីថ្លែងការណ៍រួមគ្នាបានទេมันអាចដាក់ចេញជាផែនការសកម្មភាពដើម្បីអនុវត្តបានទេហ្នឹងអញ្ចឹងវាអត់មានប្រយោជន៍ស្អីទេប្រជុំហៅតែប្រជុំហៅតែមានឈ្មោះជាប្រធាន តែជារួមមកវិញវាគ្មានប្រយោជន៍បោចចាបអីទេនៅក្នុងអាស៊ាននេះនិយាយអស់ទៅ ទោះបីជាកម្ពុជាចេញពីអាស៊ានក៏គ្មានអីខាតបងអីដែរពលពតថាម៉េចថាទុកក៏វាមិនចឹងញ៉ាដកចេញក៏វាខាតដែរពួកវាអត់មានប្រយោជន៍អីសោះណាឥឡូវទៅប្រជុំអីនិយាយពីអីបានតែនិយាយនៅពេលដែលសម្រេចកិច្ចការមែនទែនកុងសងស៊ីវាអត់មានផងហ្នឹងបើភាគីចិនឡាវភូមាថៃយូកាបន្ថៃមិនទេទោះបីជាថៃនយោបាយគេរៀងផ្ដាច់ការមិនក៏ជំហររបស់គេគេមិនប្រទេសផ្ដាស់ដោយហ៊ុនសែនទេគេអត់ប្រទេសផ្ដាស់ទេបាទ គេនៅតែជាមួយលោកសេរីអញ្ចឹងថៃបាទបាទអញ្ចឹងសរុបសេចក្តីមកវិញថាបាទអញ្ជើញបងអឺខ្ញុំចង់មានសំណួរមួយពាក់ព័ន្ធទៅនឹងទីប្រឹក្សារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទៅប្រហែលថ្ងៃមុននេះដែរទៅក្នុងមុននឹងកិច្ចប្រជុំអាស៊ាននឹងដែរដែលគេអាមេរិកទៅចូលរួមជាមួយមុននឹងកិច្ចប្រជុំនឹងគេទៅដូចជា lobby ឬមួយក៏ទៅឲ្យ មេតឲ្យហ៊ុនសែននឹងនៅ ក្នុងការ ដឹកនាំការប្រជុំអាស៊ាននឹងយើងដឹងថាការដែលនេះទីប្រឹក្សាការបរទេសទៅហ្នឹង ក្នុងគោលបំណងអីដែរវ៉ាន់នេះដែលអឺទីប្រឹក្សាសហរដ្ឋអាមេរិកទីប្រឹក្សាក្រសួងការបរទេសត្រូវបងអឺដែលគាត់អញ្ជើញទៅសហរដ្ឋអាមេរិកអឺទៅប្រទេសកម្ពុជាយើងប្រហែលអូខេអូខេបាទបាទអឺយើងឃើញថាមុនពេលប្រជុំអាស៊ាននេះឃើញថា មានមន្ត្រីទូតរបស់អាមេរិកនឹងជារឿយរឿយនឹងតែងតែឃើញថាធ្វើទស្សនកិច្ចមកជុំវិញតំបន់អាស៊ានក្នុងគោលបំណងគេនឹងគឺគោលបំណងរបស់គេ គឺមកប្រទេសកម្ពុជានឹងគេនិយាយភាសាការទូតថាគេព្យាយាមធ្វើម៉េចបង្កើតនៅកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជាដើម្បីដឹកនាំកិច្ចប្រជុំនឹងឲ្យមានភាពរលូនជាអានឹងជាភាសាការទូតទេប៉ុន្តែ បើយើងនិយាយជាភាសាសាមញ្ញទៅថា គេចង់ពមៀនហ៊ុនសែនថាលោកហ៊ុនសែនកុំចេះតែធ្វើអីប្រទេសផ្ដាស់ក្នុងទូនាទីខ្លួនឯងជាប្រធានអាស៊ានត្រូវមើលឆ្វេងមើលស្ដាំផងកុំឲ្យលំអៀងទៅលោកកុម្មុយនីសឬកុំកុំឲ្យធ្វើឬមួយក៏ចេញយន្តការណាមួយដែលធ្វើឲ្យខាតបង់ប្រយោជន៍នៅក្នុងតំបន់អាស៊ានអានឹងគឺជាអ្វីដែលយើងក្តាប់បានណាប៉ុន្តែជារួមទៅដោយសារតែគេប្រើភាសាការទូតអញ្ចឹងទៅយើងពិបាកនៅក្នុងការវិតម្លៃណា ប៉ុន្តែយើងដឹងជំហរអាមេរិកកាំងជំហរអាមេរិកកាំងគឺយើងដឹងហើយថាគឺថាស្វែងរកលទ្ធិប្រជាធិបតេយ្យផ្ដល់ឲ្យក្នុងតំបន់អាស៊ាននឹងជាពិសេសនឹងគឺប្រទេសកម្ពុជាខ្លួនឯងនឹងអាមេរិកកាំងខំដាក់ទណ្ឌកម្មផងគំរាមផងហើយលួងលោមផងយើងគិតថាយុទ្ធសាស្ត្រអាមេរិកណាអឺបត់បែនច្រើនណាការដែលបញ្ជូនលោក Patrick Murphy ដែលជាការទូតណាមន្ត្រីការទូតទៅក្នុងប្រទេសកម្ពុជា យល់ថាលោកផាត់ធីកម៉ឺហ្វីនឹងគឺជាមនុស្សដែលទុនភ្លុនគាត់និយាយពាក្យសម្ដីរបស់គាត់ទុនភ្លុនកាយវិការរបស់គាត់ហើយគាត់ប្រើភាសាការទូតច្រើន ជាមួយនឹងហ៊ុនសែនបាទបាទគេព្យាយាមប្រើយុទ្ធសាស្ត្រទុនរឹងក្តៅត្រជាក់គ្រប់សពអស់ហើយប៉ុន្តែអត់បានផលទេជាមួយហ៊ុនសែននេះជាមួយគណៈបកប្រជាជនដែលដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះអញ្ចឹងហើយបានចុងក្រោយនេះគេសម្រេចថា មើលទៅបើទុនក៏មិនស្ដាប់អារឹងក៏មិនស្ដាប់អាជ្រាយក៏មិនស្ដាប់ ក្តៅកុំស្ដាប់ជាកុំស្ដាប់ដាក់ទណ្ឌកម្មយកទៅម្ដងទៅនឹងបាទវាអស់ជំរឿសទៅហើយបាទអស់ជំរឿសនិយាយនិយាយលេងត្រូវគ្នាហើយបាទអញ្ចឹងបាទគេខាងទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកទៅហ្នឹងគឺគេធ្វើយ៉ាងម៉េចហ្នឹងឲ្យទៅធ្វើយ៉ាងណាឲ្យប្រទេសភូមាក៏ដូចកម្ពុជាហ្នឹងគឺវិលត្រឡប់ថយក្រោយមកគ្រប់សិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យអីឡើងវិញអញ្ចឹងណាបាទឲ្យបាទបាទបាទបាទ ហើយអញ្ចឹងមើលទៅហ៊ុនសែនស្ដាប់អ្នកណាចិនឬមួយក៏អាមេរិកបើសិនជាជាទូទៅលោកហ៊ុនសែនគាត់បានប្រកាសខ្លួនឯងហើយយើងមិនមែននិយាយនេះទៅតាមយោបល់យើងទេណាលោកហ៊ុនសែនគាត់ប្រកាសថាបើមិនឲ្យពឹងចិនទៅពឹងណាដូច្នេះរឿងអីដែលគាត់ទៅឈរនៅជំហរអ្នកប្រជាធិបតេយ្យព្រោះគាត់ ជនកុំមុនីគាត់ជនប្រជាជនកុំមុនីអញ្ចឹងគាត់ឈរនៅជំហរ អ្នកកុម្មុយនីសវាអត់មានអីចម្លែកទេបងហើយបច្ចុប្បន្ននេះទៀតសោត គឺថាចិនបានទំនុកបំរុងហ៊ុនសែនច្រើនណាស់ទាំងពីហិរញ្ញវត្ថុទាំងពីអធិបតេយ្យនឹងឯបាទទាំងពីចង់និយាយថាជាជំហរនយោបាយការទូតការបរទេសអីហ្នឹងគឺចិនទំនុកបំរុងច្រើន ទៅលើគណៈបកប្រជាជនដែលដឹកនាំលើហ៊ុនសែនហ្នឹងអញ្ចឹងដោយសារតែបច្ចុប្បន្ននេះយើងឃើញថាកម្ពុជាកំពុងតែមានអរិភាពជាមួយនឹងសាររដ្ឋអាមេរិកធ្ងន់ធ្ងរណាស់ ជាទំនាស់ពាក្យសម្ដីផងជាទំនាស់តាមបែបនយោបាយផងអញ្ចឹងទៅដែលធ្វើឲ្យហ៊ុនសែនចង់ឬមិនចង់ក៏ត្រូវតែងាកទៅចិនដែរបងនឹងយើងជាយើងឃើញទាំងអស់គ្នាបាទពិតប្រាកដបាទហើយខ្ញុំចង់ជម្រាបដែរពាក់ព័ន្ធទៅនឹងការធ្វើបដកម្មរបស់ពលរដ្ឋភូមានៅអាមេរិកនេះនៅទូតខ្មែរនេះបាទដែលក្រុមធ្វើនៅខ្ទង់ថ្ងៃ20ជាងចាំមើលខ្ញុំមើលថ្ងៃប្រហែលច្បាស់លាស់ណានឹងធ្វើការផ្សព្វផ្សាយបន្តទៀតនឹងធ្វើការផ្សព្វផ្សាយបន្តទៀតហើយនឹងពៀវនីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលឆ្លាញ់លទ្ធិប្រជាធិបតេយ្យនឹងចូលរួមឲ្យបានច្រើនកកកដែរហើយយើងទៅស្រែកផងដែរទៅទៀមទាយើងមិនចង់ឲ្យហ៊ុនសែននឹងមកចូលរួមប្រជុំនៅនឹងជាន់ទឹកដីសហរដ្ឋអាមេរិកនៅខែ2ហ្នឹងឯងយើងត្រូវធ្វើញាត់ទៅធ្វើអីបាទស្រែកបាទទាំងអស់គ្នាកុំឲ្យហ៊ុនសែននឹងកុំឲ្យអាមេរិកនឹងហៅអាមេដឹកនាំប្រជាការនឹងមកប្រជុំបាទកុំឲ្យមកជន់ទឹកដីអាមេរិកយើងទៅធ្វើបាតកម្មទៀតបាទតវ៉ាទៀតដាក់ញាត់ដាក់អីទៅ អឺបាទទៅរដ្ឋសភាប្រសិទ្ធភាពទៅដល់ប្រធាននាយកបដីត្រាំទៀតប្រធាននាយកបដី Biden ទៀតបាទយើងបដិសេធកុំអោយហ៊ុនសែននឹងជន់ទឹកដីអាមេរិកពីព្រោះវាជាមេដឹកនាំផ្ដាច់ការមេដឹកនាំកុម្មុយនីសអីចឹងយើងទៅធ្វើបាតកម្មបន្តទៀតជាមួយនឹងបងប្អូនប្រជាប្រដ្ឋភូមិមាបងប្អូនណាហើយនៅក្នុង ថ្ងៃ20ប្រហែលនេះគឺ24ខែ12ហ្នឹងចាំមើលខ្ញុំមើល កាលបរិឆេទណាដែលពលរដ្ឋភូមិគេធ្វើបាតកម្មហ្នឹងបាទបាទអញ្ចឹងយើងត្រូវចូលរួមទាំងអស់គ្នាជាមួយនឹងពលរដ្ឋភូមិបាទឥឡូវហ្នឹងអឺរឿងបាតកម្មហ្នឹងពីមុនវាដូចជាយើងធ្វើម្ដងហើយដែលការព្រឹត្តិការណ៍ភ្លាមភ្លាមដែលអឺមេដឹកនាំយោធាភូមិនឹងធ្វើរដ្ឋបហាហ្នឹងគឺបាតកម្មស្ទើរគ្រប់កន្លែងទាំងអស់ម្ដងហើយឥឡូវហ្នឹងចាប់ដើមកក្រើកទៀតកក្រើកទៀតម្ដងដល់ពេលដែលហ៊ុនសែនធ្វើប្រធានអាស៊ានហ្នឹងអាស៊ានតុំហ្នឹងបាទហើយ អឺប្រធានប្រធានអាស៊ានតំនឹងហើយហើយនឹងចង់ហៅអាមីងអ៊ុំលៀងនឹងមកទទួលស្គាល់មកទទួលស្គាល់អញ្ចឹងពលរដ្ឋភូមិមាក្តៅកាហាយក្តៅកាហាយទាំងទាំងគេទាំងខ្ញុំក៏ក៏ក្តៅកាហាយដែរពីព្រោះគេអាមនុស្សនឹងគេផាត់ចោលហើយមិនទទួលស្គាល់ហ្នឹងហៅវាមកចូលប្រជុំបាទអញ្ចឹងខ្ញុំជឿថាប្រទេសដទៃទៀត នៅក្នុងអាស៊ានហ្នឹងគេនឹងមិនមកប្រជុំទេខ្ញុំជឿហើយខ្ញុំថាគេមិនមកប្រជុំនៅជាមួយហ៊ុនសែនទេទុកឲ្យហ៊ុនសែនប្រជុំជាមួយមីងអ៊ំលៀងតែពីរនាក់ហ្នឹងទៅឲ្យវាប្រជុំតគ្នាតែពីរនាក់មីងអ៊ំលៀងហ្នឹងទៅហើយបីនាក់ចិនហ្នឹងទៅហើយឡាវហ្នឹងទៅបាទឡាវហ្នឹងទៅតែប៉ុណ្្នឹងបានហើយខ្ញុំជឿថាអត់មានអ្នកណាគេមកជន់ទេគេមកប្រជុំទេបាទមីងអ៊ំលៀងនេះបានម្ដងហើយនៅប្រ៊ុយណេនេះគេមិនឲ្យចូលប្រជុំម្ដងទេបងអូនបាទនេះបាទបាទជាការពិតដែរបង កាលប្រ៊ុយណេធ្វើជាប្រធានអាស៊ានណាបាទគេឲ្យនឹងអង្គុយក្រៅលបងមួយសាយប៉ុន្តែលើកនេះ លើកនេះហ៊ុនសែនគេចង់ប្រើ David ណាចង់ប្រើ David យកមីងអំលាំងយកមកប្រជុំនៅភ្នំពេញអូ no ប្រហែលជាហោះកប៉ាល់ហោះទៅនឹងប្រយ័ត្នខ្ញុំគាត់ថាហោះកប៉ាល់ហោះទៅនឹងប្រយ័ត្នបាទពួកអីការ៉ែនពួកអីច្រើនណាពួកការ៉ែនមានកំភ្លើងមានអីកំភ្លើងបាទបាទជាការពិត ពួកកូរ៉េណាបាទហ្នឹងណាបាទហ្នឹងយើងមិនមែននេះទេកុំថាពួកយើងនិយាយនឹងអីភូមិមេចេះស្ដាប់ភាសាយើងអីទៅនេះអីណាបាទនេះគាត់ជាសារមួយទេបងប្អូននេះមិនមែននេះទេ បាទអញ្ចឹង យើងសង្ខេបប្រធានបទទី1ទៅហើយយើងចូលប្រធានបទទី2តិចយើង ធ្វើការបិទចប់ការផ្សាយបងប្អូននេះអូខេបងជាការសង្ខេបនៅប្រធានបទទី1នេះខ្ញុំយល់ថាលោកហ៊ុនសែន ខ្លួនឯងនឹងគួរតែរក្សានៅជំហរអព្យាក្រឹតបាទជំហរអព្យាក្រឹតដើម្បីដោះស្រាយបញ្ហាទាំងអស់នៅក្នុងតំបន់អាស៊ាន បាទជាពិសេសរឿងសំខាន់នោះគឺរឿងសមុទ្រចិនខាងត្បូង និងរឿងភូមាបើសិនបើគាត់អត់មានជំហរអព្យាក្រឹតទេ បញ្ហាទាំងឡាយដែលក្នុងនាមក្នុងឋានៈគាត់ជាប្រធានបដូវវេនអាស៊ាននេះគឺគាត់មិនមានលទ្ធភាពដោះស្រាយមែនតើទៅបីជាគាត់អឺ អព្យាក្រឹតនៅក្នុងពេលនេះគាត់អត់មានសមត្ថភាពដោះស្រាយដែរគាត់ថាហោចណាស់ក៏បានជាសម្លេងរួមគ្នានៅក្នុងអាស៊ានដែរដើម្បីរួមគ្នាដោះស្រាយបញ្ហាហ្នឹងហើយរឿងដែលលោកហ៊ុនសែនងាកទៅចិន ហើយ ទស្សនកិច្ចនៅក្នុងប្រទេសភូមាអីទេសោតខ្ញុំគិតថាបើលោកអាចកែប្រែវិញបាន លោកគួរតែកែប្រែទៅពីព្រោះថាយើងក្នុងនាមជា ប្រជាពលរដ្ឋខ្មែរលោកដែលជាអ្នកតំណាងឲ្យខ្មែរទៅទោះបីជាតំណាងស្របច្បាប់មិនស្របច្បាប់ក៏ដោយប៉ុន្តែលើនេះគេចាត់ទុកថាជាអ្នកតំណាងឲ្យជារាជខ្មែរទៅហើយអញ្ចឹង ក្នុងនាមយើងជាប្រជារាស្ត្រខ្មែរយើងអត់ចង់អាប់អោនកិត្តិយសជាមួយនឹងការដែលធ្វើនយោបាយដល់ខុសឆ្គងរបស់លោកឬក៏ថាបញ្ច្រាស់ទិសរបស់លោកទេពួកយើងអត់ត្រូវការអញ្ចឹងទេអញ្ចឹងហើយបើសិនជាអាចលោកគួរតែផ្លាស់ប្ដូរគំនិតផ្លាស់ប្ដូរគោលជំហរទៅ ហើយបញ្ឈប់ការធ្វើទស្សនកិច្ចជាមួយនឹងលោកមានអង្គឡាំងនៅពេលខាងមុខទៅដើម្បីឲ្យ ជាតិយើងមានកិត្យានុភាពនៅលើឆាកអន្តរជាតិវិញនឹងបាទអឺហើយចំណុច ចុងក្រោយនៅក្នុងប្រធានបទទី1ខ្ញុំថាអឺលោកហ៊ុនសែនខ្លួនឯងដើម្បីឲ្យកិច្ចប្រជុំនឹងមានភាព រលូនគួរតែដោះស្រាយបញ្ហានៅក្នុងប្រទេសខ្លួនឯងជាមុនសិនជាពិសេសរឿងបញ្ហាសិទ្ធិមនុស្សនិងបញ្ហាលទ្ធិប្រជាធិបតេយ្យធ្វើម៉េចទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅកាន់អ្នកដែលគាត់បានកោតចោទប្រកាន់ហ្នឹងហើយនឹងដោះលែងលោកកឹមសុខាគាត់មានសេរីភាពទូលំទូលាយពេញលេញទៅ ហើយបើកលំហប្រជាធិបតេយ្យពេញលេញទៅអានឹងគឺគាត់ប្រកាសជា ទទួលបានគេឈ្មោះ ថ្លៃថ្លាលើឆាកអន្តរជាតិក៏ដូចជាទទួលការកោតសរសើរដោយលោក Tencent ខ្ញុំចង់បញ្ជាក់បន្តិច លោក Tencent នៅពេលដែលគាត់គាត់ជាអតីតមេដឹកនាំយោធាដូចមានអង្គឡាំងចឹងមេមានអង្គឡាំងគាត់ជាមេរបស់មេអគ្គមេវិជាការមានអង្គឡាំងមានអង្គឡាំងកាលនោះគាត់ជាអគ្គមេវិជាការរងប៉ុន្តែនៅពេលដែលលោក Tencent គាត់ចូលនិវត្តន៍ទៅ ហើយគាត់បានបើកលំហ ប្រជាធិបតេយ្យគាត់បណ្ដាលឲ្យមានបើកលំហឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវពេលហ្នឹងលោកស្រីអ៊ុងសានស៊ូជីគាត់ជាប់ឆ្នោតនៅឆ្នាំ2015ខ្ញុំចាំមិនខុសទេ80%ជាងពេលហ្នឹងលោក Tencent គាត់ធ្វើ សមារណកម្មគាត់ផ្ដល់សម្បទានគ្រប់ទាំងអស់ឲ្យទៅអ្នកជាតបតៃប៉ុន្តែគាត់មានចំណុចមួយ គឺថាទុក25%នៃអាសនៈសភាហ្នឹងឲ្យទៅខាងកងទ័ពដែរហ្នឹងហើយគឺជាគឺជាឫសគល់ជាឫសគល់នៃរបបប្រជាការដែលយើងឃើញបច្ចុប្បន្ននេះ កាលហ្នឹងគ្រាន់តែចេញមកភ្លាមខ្ញុំអីហ្នឹងខ្ញុំក៏គិតថាអូយើងខ្ញុំប្រតិកម្មភ្លាមថាអូចាញ់ល្បិចហ៎ចាញ់ល្បិចពួកភូមិចាញ់ល្បិចពួកយោធាទីផុតវាអញ្ចឹងមែនបាទខ្ញុំចង់និយាយពីបាទបាទអានេះសម្បទានដូចដូចសម្បទានឲ្យហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីទី2អញ្ចឹងដូចគ្នាណាស្ថានភាពនឹងដូចគ្នាណាបាទរបបផ្ដាច់ការនេះវាវាចាក់ឫសចាក់គល់បើសិនណាយើងមិនផ្ដាច់ឫសគល់វាទេ ទីបំផុតវាដុះផ្លែដុះផ្កាទៅវានឹងសម្លាប់ជាតិតែពីព្រោះវាប្រៀបដូចជារុក្ខជាតិពីរដែលដុះនៅជាប់គ្នាអឺនិយាយរួមទៅរបបផ្ដាច់ការដូចបញ្ញាក្អែកចឹងបង បងបែរឃើញបញ្ញាក្អែកនៅពេលដែលវាទៅទុំនៅលើដើមណាមួយហើយដើមហ្នឹងវាអត់តន់អីទេប៉ុន្តែនៅពេលដែលបញ្ញាក្អែកហ្នឹងវាធំវាសម្លាប់ វាបើកជីវជាតិពីដើមឈើនឹងដូចវាទុំនៅលើដើមស្វាយវាបើកជីវជាតិនៅលើដើមស្វាយនឹងអស់ទីបំផុតលើដើមស្វាយនឹងងាប់ហើយវាក៏ងាប់ដែរចឹងបាទ បាទអឺខ្ញុំគ្រាន់តែចង់និយាយពីបុគ្គលិកលក្ខណៈរបស់លោក Tencent នេះហើយប្រៀបធៀបមកហ៊ុនសែនវិញលោក Tencent នៅពេលដែលគាត់លាឈប់អស់ទៅគាត់ទៅបួសជាសាមណៈពេលនឹងឯងគាត់ទទួលបានការកោតសរសើរការគោរពពីប្រជាជនទូទៅរបស់ភូមាបាទខ្ញុំដោយសារអីដោយសារគាត់ធ្វើសមាហរណកម្មគ្រប់ទាំងអស់គាត់ផ្ដល់ផ្ដល់ឱកាសឲ្យអ្នកជាតបតែងនេះមានការប្រកួតប្រជែងគ្នាដោយត្រឹមត្រូវឲ្យពលរដ្ឋនឹងចូលរួមក្នុងនយោបាយ ពេញលេញដូចលទ្ធិប្រជាធិបតេយ្យជារួមទៅមិនបាន100%ក៏90%ដែរកាលនោះកាល2015នឹងខ្ញុំចាំបានណាបាទអញ្ចឹងខ្ញុំចង់ប្រៀបធៀបមកហ៊ុនសែនវិញទេលោកហ៊ុនសែនបើសិនជាចង់ឲ្យប្រជារាស្ត្រគោរពចង់ឲ្យអន្តរជាតិគោរពហើយជាពិសេសលោកចង់ឲ្យកូនកូនរបស់លោកចៅរបស់លោកដើម្បីមានឈ្មោះនៅក្នុងឆាកនយោបាយទៀតណា គួរតែអនុវត្តតាម Tencent ទៅបើកលំហជាតិតៃទៅព្រោះលោកក៏អាយុក៏លោកក៏មិននៅប្រហែលទៀតទេលោកគួរតែធ្វើអ្វីដែលជាថាជាអនុសាវរីយ៍ឬក៏ជាស្នាដៃចុងក្រោយសម្រាប់ជីវិតណាគុំមួយជីវិតនេះអត់បានធ្វើរឿងល្អសោះណាទោះបើស្លាប់ទៅវិញស្ដាយស្ដាយកើតមកជាតិស្ដាយឈាមម្ដាយចេះចេះទៅបាទពួកខំកើតមកមួយជាតិបង្កើតកូនមកអត់បានធ្វើអីដើម្បីជាប្រយោជន៍ដល់សង្គមហើយ បានប្រយោជន៍ដល់ជាតិហើយតែបំផ្លាញទៅទៀតអានឹងវាគឺជារឿងដែលគួរសោកស្ដាយមែនទែនហើយឈ្មោះលោក20ឆ្នាំ30ឆ្នាំ50ឆ្នាំ100ឆ្នាំរាប់រយឆ្នាំទៅមុខទៀតនឹងកត់នៅក្នុងក្រាំងនេះហើយជនជាតិខ្មែរចំនួនក្រោយប្រកាសជាចងចាំឈ្មោះលោកហើយកូនចៅរបស់លោកចំនួនក្រោយមិនអាចវិលត្រឡប់មកចូលក្នុងឆាកនយោបាយបានទេខ្ញុំឧទាហរណ៍ដូចពួកខ្មែរក្រហមមើលពួកពលពតមើលកូនចៅគេមើលគ្រាន់តែឮឈ្មោះថាអូនេះកូនពលពតមកឈោឈ្មោះជាតំណាងរាស្ត្រ ឈរឈ្មោះឲ្យគណៈបកនេះបោះឆ្នោតប្រជាជនគេមិនបោះឆ្នោតទេគេគេដូចថាគេវាមានអាវាបាក់ភ្នត់ទៅនឹងអាការឈឺចាប់នឹងរួចទៅហើយអញ្ចឹងហ៊ុនសែនដូចគ្នា ដើម្បីឲ្យកូនចៅចំនួនក្រោយដើម្បីឲ្យមនុស្សចំនួនក្រោយកោតសរសើរអំពីស្នាដៃរបស់លោកខ្លះលោកគួរតែផ្លាស់ប្ដូរគំនិតទៅបាទបាទសង្ឃឹមថាបាទហ៊ុនសែននឹងបានស្ដាប់ អនុសាសន៍របស់បងអូនម៉ាត់វណ្ណីណាបាទ មិនជាអនុសាសន៍អីទេបងនេះគាត់តែជាល្អបានស្ដាប់មកបានស្ដាប់នឹងល្អយកទៅអនុវត្តទៅអានឹងវាប្របីឯងកុំនេះតិចថាក្មេងបដៅចាស់បដៅអីគួរតែពេលខ្លះគេប្រាប់ប្រាប់អនុសាសន៍អីល្អនឹងយកស្ដាប់ទៅបើសិនជាងើបមើលអីឃើញកំពុងមើលដែរនឹងលបចូលមើលដែរនឹងជួនកាលចូលមកម្នាក់ស្ការម្ដងម្កាលតែតាហ៊ុនសែនណាបាទមកមើលរាល់ថ្ងៃនឹងទោះបីមិនមើលក៏ឲ្យកូនចៅចូលមកមើលដែរហើយទៅឲ្យ ស្រង់បាទអញ្ចឹងថ្ងៃនេះមកមើលវណ្ណីដែរហើយស្ដាប់បានអនុសាសន៍2រឿងទៅភូមាមួយរឿងពេលតែពេលដែលទៅថ្ងៃក្រោយនេះចង់ធ្វើល្អដូចថេនសេននេះអនុសាសន៍2នឹងល្អណាបាទយកទៅអនុវត្តថ្ងៃនេះវណ្ណីឲ្យអនុសាសន៍ល្អណាសម្រាប់ហ៊ុនសែនបាទរឿងទៅភូមាមួយបើដកថយបានដកទៅជាការល្អដើម្បីមុខមាត់កម្ពុជាផង ដើម្បីអនាគតដើម្បីមុខមាត់មេដឹកនាំអាស៊ានផងកុំអោយវាស្អុយនេះមកមិនជឿបាននេះធ្វើតាមហ្នឹងមកមិនស្អុយភ្នល់បើខ្ញុំមិននិយាយទេបាទបាទថ្ងៃនេះល្អប្រធានបតដែលវ៉ានីបានលើកឡើងនៅក្នុងថ្ងៃនេះគឺល្អពាក់ព័ន្ធទៅនឹងរឿងហ៊ុនសែនដែលធ្វើជាមេអាស៊ានចង់ដោះស្រាយបញ្ហាភូមានេះបាទហើយប្រើចង់ប្រើយុទ្ធសាស្ត្រ defeat ទៅលើប្រទេសគេបាទតែប្រទេសខ្លួនឯងបាទវា ធ្លាប់ធ្វើបានណាបាទធ្លាប់ធ្វើបាននឹងឥឡូវយើងសង្ខេបប៉ុណ្ណឹងឥឡូវងាកមកប្រធានបទទី2ពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មទៀតដាក់ទណ្ឌកម្មបាទយើងឃើញថាចុងក្រោយនេះបន្ទាប់ពីដាក់ទណ្ឌកម្មទៅលើអឺបាទចៅភិរុននិងទាវិញបន្ទាប់មកមួយខែក្រោយមកដាក់តនកម្មរឿងអាវុធជាតិផ្ទុះស្អីស្អីគ្រឿងសម្ភារៈយោធាអីគេបិទហើយឥឡូវបិទហើយបាទ បិទលែងឲ្យចូលហើយពីណាក៏ដោយទិញពីអាមេរិកទិញពីចិនទិញពីណាក៏មិនឲ្យចូលបានដែរច្បាប់ក្រោយនេះអាមេរិកតែដាក់នេះបាទចឹងទិញច្រកណាទិញលួចលាក់តាមប្រភពណាក៏គេដឹងដែរបាទគេគេប្រព័ន្ធគេគេតាមដានច្បាស់ណាតែគេដាក់តនកម្មហើយគេមានមនុស្សរបស់គេធ្វើការសត្វតឡាយគេចាប់បានណាបាទប្រព័ន្ធហិរញ្ញវត្ថុគេធ្វើតាមហ្នឹងណាចឹងអានឹងតនកម្មផ្ទួនផ្ទួនណាហើយ ខ្ញុំទទួលបានព័ត៌មានថានឹងមានតន្តកម្មពីរទៀតមកលើរបបហ៊ុនសែនបាទទៅលើជនប្រជាហ៊ុនសែនបាទតន្តកម្មពីរនេះគឺចុងក្រោយនេះគឺខ្លាំងខ្លាំងមែនតែនហ្មងគឺដែលធ្វើឲ្យហ៊ុនសែននឹងអឺទៅមុខមិនរួចទៅថយក្រោយមិនរួចបាទអានេះគឺតន្តកម្មពីរបាទហើយដូច Tencent ដែលបានលើកឡើងមុននឹងមិញណាមេដឹកនាំប្រជាយុទ្ធភូមិមេដែរណាដែលបន្ទុនបន្ធូរបន្ថយនឹងអឺ ក៏ដោយសារការដាក់ទណ្ឌកម្មពីបាទបាទអាមេរិកខ្លាំងខ្លាដែរក៏ដោយសារដាក់ទណ្ឌកម្មមិនមិនអញ្ចឹងបងប្អូនបងនេះជាការពិតបងជាពិសេសរឿងសេដ្ឋកិច្ចគឺថាភូមិនេះធ្លាក់ដល់សូន្យតែម្ដងសំទោសមិនមែនសូន្យទេបងថាវាលំបាកនៅក្នុងការធ្វើពាណិជ្ជកម្មដូចថាវាបិទគ្រប់ជ្រអស់ទៅមិនដឹងធ្វើយ៉ាងម៉េចមានតែបើកលំហប្រជាធិបតេយ្យទៅបាទឥឡូវលើនឹងតន្តកម្ម2ចុងក្រោយដែល ចិត្តមកដល់ហ្នឹងទី1ខ្ញុំប្រាប់ទៅគឺថាតន្តកម្មសេដ្ឋកិច្ចនឹងតែម្ដងបាទតន្តកម្មសេដ្ឋកិច្ចហើយតន្តកម្មហិរញ្ញប្បទានតន្តកម្មទៅលើសាច់ប្រាក់មានន័យថាដុល្លារប្រាក់ដុល្លារអាមេរិកបិទមិនអោយចរាចរនៅក្នុងប្រទេសកម្ពុជាអានឹងគឺតន្តកម្មទី2ទាំងពីរហ្នឹងគឺជាតន្តកម្មមួយបញ្ចប់របស់ហ៊ុនសែនហើយបញ្ចប់ហើយអានឹងដែល ដែលគេក្រងនឹងមានបន្តទៀតបើសិនជាក្នុងករណីដែលហ៊ុនសែនមិនមិនកែប្រែមិនមិនមិនដកថយបាទនៅក្នុងឆ្នាំ2022ហ្នឹងបាទចូលឆ្នាំ2022ហ្នឹងបាទបងវ៉ាន់នីបើសិនជាតនកម្មមកបន្តបន្តទៀតហើយតនកម្មដែលខ្ញុំលើកបាញ់មិញតនកម្មសេដ្ឋកិច្ចដែលគេក្រងនឹងរៀបចំដាក់នេះបាទបាទអឺតើនឹងធ្វើឲ្យរបបហ៊ុនសែននឹង បាទអាចផ្លាស់ប្ដូរយើងថានឹងធ្វើឲ្យរបបនឹងមានការយ៉ាងណាខ្លះបាទទទួល នៅលទ្ធផលយ៉ាងណាខ្លះនៅពេលដែលតន្តកម្មទាំងពីរនឹងមកដល់បន្តទៀតនេះបាទតើធ្វើឲ្យហ៊ុនសែននឹងងាកទៅចិនទៅរកចិនចាយលុយចិនឬមួយក៏យ៉ាងណាបាទអឺអរគុណបង សំណួរនេះវាទលំទលាយពេកឥឡូវខ្ញុំសុំហែក ទី1សិននិយាយពីរឿងតនកម្មសភាវុធសិនសភាវុធសភាវុធមូលហេតុដែលសហរដ្ឋអាមេរិកគេដាក់តនកម្មការរដ្ឋបិទការនាំចូលសភាវុធចូលប្រទេសកម្ពុជានេះមិនមែនគេចង់និយាយថាកម្ពុជានឹងមានលទ្ធភាពទិញដោយផ្ទាល់ពីសភាវុធពីសហភាពអឺរ៉ុបចូលប្រទេសកម្ពុជាពីសហរដ្ឋអាមេរិកសំទោសបាទចូលប្រទេសកម្ពុជាទេបញ្ហានៅគេដឹងគេដឹងព័ត៌មានមួយចំនួន ពាក់ព័ន្ធជាមួយនឹងចិន ចិននឹងបញ្ជូនសពាវុធពីប្រទេសចិនទៅប្រទេសកម្ពុជា នៅក្នុងគោលការណ៍ដោះដូរគឺឬក៏ការទិញលក់បើទោះបីជាអានឹងវាវាជាកិច្ចព្រមព្រៀងកម្បាំងមុខយ៉ាងម៉េចក៏ដោយឧទាហរណ៍ណាបាទឧទាហរណ៍ថាចិនយកអាសពាវុធទំនើបទំនើបធុនធំហ្នឹងយកទៅដាក់នៅមូលដ្ឋានកងទ័ពជើងទឹករៀម បាទហើយពេលហ្នឹងរដ្ឋាភិបាលថាហ្នឹងវាគឺជារបស់កម្ពុជាទេដោយមានកិច្ចព្រមព្រៀងដោយមានការទិញលក់បាទដោយមានការផ្ទេរសាច់ប្រាក់អីចេះចុះចឹងទៅប៉ុន្តែសហរដ្ឋគេសហរដ្ឋអាមេរិកគេដឹងថានេះជាផែនការរបស់ចិនជាផែនការរបស់ចិននៅក្នុងការបោះទីតាំងមូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជាបាទព្រោះគេដឹងច្បាស់ណាស់ថាកម្ពុជាគ្មានសមត្ថភាពទៅទិញរបស់ទិញសពាវុធអីថ្លៃថ្លៃទំនើបទំនើបទិញមកធ្វើស្អី បើកម្ពុជាមានសន្តិភាពហើយនឹងអញ្ចឹងជារួមនយោបាយនេះគឺជានយោបាយភូមិសាស្ត្រជាភូមិសាស្ត្រនយោបាយគឺជាការប្រជែងអំណាចនៅក្នុងតំបន់ជាពិសេសដោយចំពោះនោះគឺនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មអញ្ចឹងនៅពេលដែលចិនបញ្ជូនសភាវុធទៅប្រទេសកម្ពុជាចិននឹងជាប់ទណ្ឌកម្មអាមេរិកកាំងអ្នកឯងមិនអាចធ្វើការចរាចរសាច់ប្រាក់ជាលុយដុល្លារបានទេព្រោះអឺធនាគារកណ្ដាល នៅសហរដ្ឋអាមេរិកអញ្ចឹងនៅពេលដែលអ្នកឯងធ្វើចរាចរជុំវិញរឿងសភាវុធនឹងដោយចរាចរសាច់ប្រាក់ជាលុយដុល្លារសហរដ្ឋអាមេរិកគេដឹងហើយអញ្ចឹងគេដាក់ទណ្ឌកម្មគេរឹតត្បិតគេបង្កក់លុយនឹងនៅក្នុងនិយាយគេកណ្ដាលសហរដ្ឋអាមេរិកជាដើមនេះទៅបាទរឿងនេះ វាជារឿងស្លាប់រស់របស់ប្រទេសកម្ពុជាផងដែរហេតុអីបានខ្ញុំនិយាយថារឿងស្លាប់រស់សូមជំរាប ដល់សាធារណជនឲ្យបានដឹងថារឿងការលំអៀងទៅកាន់ លោកណាមួយនេះ ការដែលយើងមិនឈលនៅជំហរព្យាក្រឹតជាពិសេសពាក់ព័ន្ធជាមួយរឿងយោធា វាធ្វើឲ្យយើងគ្រោះថ្នាក់ធំណាស់យើងលើកបទពិសោធន៍ពីរធំធំទី1នៅក្នុងសម័យរបបលន់ណគឺថារបបសាធារណរដ្ឋពេលហ្នឹងគឺកម្ពុជាផ្ដាច់មុខគ្រប់គ្រងឬក៏ឈរជំហរនៅសហរដ្ឋអាមេរិកទោះបីជារបបហ្នឹងមានគោលដៅយ៉ាងម៉េចក៏ដោយប៉ុន្តែវាអត់ល្អទេ វាធ្វើឲ្យយ៉ាងម៉េចលោកកុម្មុយនីសនឹងគេរុកគួនធ្វើយ៉ាងម៉េចចាក់ចូលយ៉ាងម៉េចអុចអាលយ៉ាងម៉េចឲ្យប្រជារាស្ត្រខ្មែរក្រោកឈរទៅវាយផ្ដួលរំលំរបបនឹងតបបានហើយមានបរទេសមានយួនមានអីនឹងជួយវាយផ្ដួលរំលំទៀតនឹងទី1ទី2របបខ្មែរក្រហមដែលយកចិនជាបង្អែកពេញទី100%នោះទីបំផុតទៅធ្វើឲ្យសហរដ្ឋអាមេរិកធ្វើឲ្យប្រទេសវៀតណាមដែលមានសូវៀតនៅពីក្រោយនឹងគេអត់សប្បាយចិត្ត ទីបំផុតទៅវាយផ្ដួលរំលំរបបនឹងតលតាបានហើយចុងក្រោយមកទៀតនឹងរបបទី3នឹងគឺថារបបគេហៅថារដ្ឋកម្ពុជា ដឹកនាំដោយគណៈបកប្រជាជនណាពេលហ្នឹងឯងមានត្រីភិគីមានអាស៊ានមានអង្គសហរដ្ឋអាមេរិកមានអឺចិនជាជំនួយនៅពីក្រោយដើម្បីវាយផ្ដួលរំលំរបបដែលមានសហភាព មានយួននិងសហភាពសូវៀតនៅពីក្រោយឃើញទេបាទអញ្ចឹងយើងមានបទពិសោធន៍ជូរចត់ហើយ វាល្មមដែលយើងឈរចំហឯករាជ្យបានហើយ យើងឈរនៅជំហរអព្យាក្រឹតបានហើយហេតុអីតើវាវាលំបាកប៉ុណ្ណាខ្ញុំនិយាយ ទៅខ្ញុំបានធ្វើការតស៊ូមតិជាមួយយុវជនច្រើននៅក្នុងផ្ទៃក្នុងខ្ញុំមិនទៅចេញឈ្មោះស្ថាប័នគេទេប៉ុន្តែខ្ញុំបានចូលរួមច្រើនជាមួយនឹងយុវជន នៅស្រុកខ្មែរនៅស្រុកណាស្រុកនេះទេគេនិយាយថាកម្ពុជាមិនអាចឈរជំហរអព្យាក្រឹតបាន ទេដោយសារមូលហេតុអញ្ចេះមូលហេតុអញ្ចេះខ្ញុំថាបើកម្ពុជាមិនអាចឈរជំហរអព្យាក្រឹតបានល្មិចក៏នាំគ្នាទៅសរសេរច្បាប់ ល្មិចនាំគ្នាទៅអនុវត្តច្បាប់ថាកម្ពុជា ធានាថានឹងអឺឈរនៅចំហអព្យាក្រឹតរួចបើដឹងថាកម្ពុជាមិនអាចឈរចំហអព្យាក្រឹតហើយតាំងពីដំបូងមិននាំគ្នាចុះហត្ថលេខាលើច្បាប់នោះទៅអីបញ្ហាវានៅត្រង់ហ្នឹងការពិតមិនមែនរឿងកម្ពុជាមិនអាចឈរចំហអព្យាក្រឹតបានទេដោយសារអរិយាប័ត្រនយោបាយរបស់ក្រមពួកគណៈពួកគណៈបកប្រជាជននោះដែលអត់អាចឈរចំហអព្យាក្រឹតបានពីព្រោះថាគេត្រូវការប្រយោជន៍ការពីអំណាច ការពារនៅបុណ្យស័កការពារនៅទ្រព្យសម្បត្តិដែលគេបានលួចប្លន់ដែលគេបានពុករលួយរយៈពេលកន្លងមកជា ពិសេសសំខាន់មួយទៀតនោះគឺគេការពារសុវត្ថិភាពគេប្រសិនបើគេឈរនៅចំហឯករាជ្យវាច្បាស់ហើយថាអឺនឹងប្រទេសទាំងសងខាងនឹងជាពិសេសចិននឹងมันអាចជួយរបបលោកហ៊ុនសែនឲ្យឈរចំហបានយូរទេទេអញ្ចឹងលោកហ៊ុនសែនដួលរលំទៅសវត្ថិភាពគាត់មានបញ្ហាពីព្រោះនៅក្នុងការដឹកនាំរបស់គាត់បានប្រព្រឹត្តអំពើក្រិតជាច្រើន ដែលប្រជាពលរដ្ឋគាត់ចាំតែឱកាសទេចាំឱកាសថាពីពេលណាដែលហ៊ុនសែនអស់អំណាចទៅគាត់ទូទាត់ហើយគាត់ទូទាត់លត់សោយហើយឥឡូវបើថាយើងមិនទូទាត់ខ្លួនឯងបញ្ជូនទៅ ICC ទៅឲ្យគេធ្វើធ្វើទៅហើយផោះតាងស្អីស្អីគ្រប់ទាំងអស់ហ្នឹងគាត់បារម្ភរឿងហ្នឹងជាងគេបងខ្ញុំជំរាបសាច់សាធារណជនឲ្យបានជ្រាបកន្លែងហ្នឹងរឿងហ្នឹងហើយដែលហ៊ុនសែនទោះបីជាមួយដង្ហើមចុងក្រោយរបស់គាត់ ក៏គាត់ត្រូវតែស្រវាអំណាចឲ្យបានដែរបើមិនបានអំណាចដល់គាត់យ៉ាងហោចណាស់ឲ្យបានកូនគាត់ដែរដែលគាត់ទុកចិត្តអ្នកដតីសំបីតសខេងក៏គាត់ទុកចិត្តដែរព្រោះខ្លាចសខេងថ្ងៃក្រោយទៅលេងផ្ដល់អាព័ត៌មានផ្ដល់ស្អីស្អីហ្នឹងបញ្ជូនឯកសារហ្នឹងទៅ ICC នឹងកាត់ទោសទៅណាបញ្ហាវានៅត្រង់ហ្នឹងអញ្ចឹងវិលត្រឡប់មកវិញរឿងអព្យាក្រឹតនេះជារឿងស្លាប់រស់របស់ប្រទេសកម្ពុជាដោយយោងទៅលើកតាប្រវត្តិសាស្ត្រ3ចំនួនធំធំរួមទាំងចំនួនសង្គមរាជយុផងតែនឹងមិននិយាយទេ ដោយសារតែវាវាមិនច្បាស់ថានៅជំហរមួយណាច្បាស់លាស់សម្ដេចសេនុនឹងគាត់មានជំហរដូចថាមិននឹងនោះរេដូចចុងស្រល់អញ្ចឹងអញ្ចឹងយើងមិននិយាយទេប៉ុន្តែជំហរឲ្យច្បាស់លាស់3ចំនួនចំនួនលន់នល់ចំនួនកម្ពុជាប្រជាធិបតេយ្យនិងចំនួនរដ្ឋកម្ពុជាដឹកនាំដោយហ៊ុនសែនហេងសំរិនជាស៊ីមដែលធ្វើឲ្យប្រទេសជាតិជួបភាពវឹកវរកັບសម្លាប់គ្នាឥតឈប់ឥតឈរបរទេសទាំងអស់ដែលមានដែលមាននានាការផ្សេងផ្សេងហ្នឹង ចូលមកធ្វើសង្គ្រាមនៅក្នុងស្រុកខ្មែរអ្នកដែលស្លាប់មានណាទេគឺប្រជារាស្ត្រខ្មែរនឹងឯងអ្នកដែលរងគ្រោះគឺប្រជារាស្ត្រខ្មែរនឹងឯងឥឡូវហ្នឹងកំពុងតែវិលត្រឡប់ទៅជន់ដាចាស់ទៀតហើយវិលត្រឡប់ទៅរបបកម្ពុជាប្រជាធិបតេយ្យ3ឆ្នាំ8ខែ20ថ្ងៃហ្នឹងហើយដោយសារអីគាត់បានពឹងផ្អែកទាំងស្រុងទៅលើ ប្រទេសចិនអារឿងហ្នឹងគូបងប្អូនកុំគិតថាវាជារឿងតូចតាចណាកុំគិតថាវាជារឿងតូចតាចរឿងតូចតាចនៅពេលដែលយើងអត់ គិតយើងអត់បានពិចារណាយើងអត់បាននាំគ្នាដោះស្រាយវាជាបច្ច័យនាំឲ្យកើតរឿងធំហើយនៅពេលដែលកើតរឿងធំហើយយើងមិនងាយដោះស្រាយភ្លាមភ្លាមទេវាពិបាកណាស់ឥឡូវឧទាហរណ៍ថាបើសិនជាចិនបោះមូលដ្ឋានទ័ពនៅកម្ពុជាបានជោគជ័យសហរដ្ឋអាមេរិកគេមិនព្រមគេបញ្ជូនសភាវុធឲ្យប្រទេសវៀតណាមគេបញ្ជូនសភាវុធឲ្យប្រទេសសៀមដើម្បីធ្វើសង្គ្រាមជាមួយចិនទេព្រោះគេដឹងពីមហិច្ឆតាចិនចិនថានៅពេលដែលគេ បានបោះមូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជាហ្នឹងគេមានគោលបំណងវៀតទីហើយគោលបំណងវៀតទីនេះគឺទីមួយគឺគម្រាមកំហែងវៀតណាមដែលជាសត្រូវចំហរបស់គេសៀមដែលជា សត្រូវវាមិនជា សត្រូវអីទេគាត់ថា ជាការគម្រាមកំហែងដើម្បីឲ្យសៀមនឹងគោរពចិនដើម្បីឲ្យសៀមនឹងអនុវត្ត នយោបាយកុម្មុយនីសតាមបែបចិនឃើញដូច្នេះក្នុងតំបន់នឹងវាคล้ายទៅជាសង្គ្រាមភូមិសាស្ត្រនយោបាយវឹកវរសាជាថ្មីដោយសារតែ នយោបាយរបស់ហ៊ុនសែនហ៊ុនសែនតែម្នាក់ឯង ដែលជាអ្នកតំណាងឲ្យប្រទេសកម្ពុជាមួយត្រូវគិតអនាគត មនុស្សមួយប្រទេស17លាននាក់ហើយនឹងអនាគតមនុស្សនៅក្នុងតំបន់អាស៊ានទាំងមូលគិតអត់មែនទេវាមិនមែនរឿងប្រយោជន៍យើងមកមកដង្ហើមនេះហើយយើងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍មនុស្សមនុស្សមនុស្សជាតិហ្នឹងដល់វិញឡងឡាយទេអានឹងយើងត្រូវគិតមែនទេអញ្ចឹងជារួមមកវិញគឺថាតនកម្មអាមេរិកកាំងហ្នឹងគឺ តែមួយគត់គោលដៅរបស់គេហ្នឹងគឺចង់ឲ្យកម្ពុជាឈរនៅជំហរអភិក្រិត នៅពេលដែលកម្ពុជាចូលជំហរអភិក្រិតហើយត្រូវមានភាពស្មោះត្រង់ឲ្យគេធ្វើគេហៅថាធ្វើការត្រួតពិនិត្យឬក៏ធ្វើអធិការកិច្ចចំពោះកន្លែងណាដែលគេសង្ស័យមិនមែនទស្សនកិច្ចទេលោកហ៊ុនសែនគាត់ធ្លាប់និយាយថាឲ្យទៅធ្វើទស្សនកិច្ចយ៉ាងម៉េចអឺសំទោសគាត់ថាគាត់ឲ្យគេមកនឹងធ្វើទស្សនកិច្ចហ្នឹងមិនមែនធ្វើអធិការកិច្ចទេតែវាអត់គ្រប់គ្រាន់ទេទស្សនកិច្ចហ្នឹងវាអត់គ្រប់គ្រាន់ទេដោយសារគេអត់បានសិក្សាស៊ីជម្រៅថាកន្លែងណាដែល ជាគម្រោងកន្លែងណាដែលមិនគម្រោងធម្មតាទៅធ្វើទស្សនកិច្ចដូចបងថាមកលេងផ្ទះខ្ញុំអញ្ចឹងថាឧទាហរណ៍ផ្ទះខ្ញុំលាក់គ្រឿងញៀនអញ្ចឹងទៅបងប្រាប់ខ្ញុំមកថាបងបងមកលេងផ្ទះខ្ញុំខ្ញុំប្រាប់មកថ្ងៃទី15បងមកមកខ្ញុំថ្ងៃទី13 14ខ្ញុំយកគ្រឿងញៀនលាក់បាត់ឥឡូវដូចគ្នាអញ្ចឹងលោកហ៊ុនសែនឥឡូវបើសិនជាអញ្ជើញអាមេរិកកាំងមកធ្វើទស្សនកិច្ចគាត់ប្រាប់មួយខែអញ្ចឹងទៅគាត់រៀបចំហើយស្រាច់បាត់កន្លែងហ្នឹងវាគ្រាន់តែជាកន្លែងរមណីយដ្ឋានកន្លែងអីអញ្ចឹងទៅ ប៉ុន្តែទីបំផុតអានេះវាជាការលាក់កំបាំងតែវាលាក់អត់ចិត្តទេលាក់អត់ចិត្តទេសម័យនេះបាទគឺមានអាសពថ្លាយវាខាងលើនឹងផ្កាយរណបគេថតឃើញឃើញដល់ស្មៅទៅទៀតហ៎លោកហ៊ុនសែនគេឃើញដល់ឫសឫសឈើឫសស្មៅទៅទៀតបាទអញ្ចឹងលាក់គេអត់ចិត្តទេអញ្ចឹងងាកត្រឡប់មកវិញរក្សានឹងជំហរអភិក្រិតដើម្បីការពារនៅអធិបតេយ្យរបស់យើង ផង ដើម្បីការពារសន្តិសុខនៅក្នុងតំបន់ផងបាទបាទ អញ្ចឹងអឺដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនឹងគេមិនសំដៅដើម្បីដាក់ទណ្ឌកម្មទៅលើហ៊ុនសែនទេពេលពាក់ព័ន្ធទៅនឹងការដែលចិនលោកដៃចូលនៅក្នុងប្រទេសកម្ពុជាដែលមូលដ្ឋានកងទ័ពអីហ្នឹងដែលធ្វើឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មអញ្ចឹងក្នុងករណីហ្នឹងបងប្អូនបាទវ៉ានីទាំងការដាក់ទណ្ឌកម្មទៅលើ បាទនឹងបងប្អូនលោកនាងកញ្ញាដោយសារមានគេខលចូលបងប្អូនម៉ាត់វណ្ណីដាច់បាទហើយយើងកំពុងតែភាសាគ្នាជាមួយបងប្អូនម៉ាត់វណ្ណីពាក់ព័ន្ធទៅនឹងប្រធានបទទី1ពាក់ព័ន្ធទៅនឹងរឿងបាទហ៊ុនសែនជាមេដឹកនាំអាស៊ានបាទឥឡូវគាត់ត្រឡប់មកវិញហើយបាទអញ្ចឹងទោះបងដោយសារទូរស័ព្ទវាអស់ថ្មវាលូតអញ្ចឹងយើងដល់ពេលបញ្ចប់ដែរបាទបាទបាទជាសង្ខេបទៅបងប្អូនម៉ាត់វណ្ណីឥឡូវយើងមិននេះទេបាទសូមជាសង្ខេបទៅ បងវត្តនេះបាទសូមជើញបាទអជាសង្ខេបវិញថារឿងបញ្ហាអព្យាក្រឹតនេះគឺដូចខ្ញុំនិយាយយើងថាវាមានតម្លៃវាមានសារៈសំខាន់ហើយសួរថាយើងអនុវត្តបាន បានមិនពិបាកទេអឺយើងឲ្យនិយមន័យអព្យាក្រឹតឲ្យវាត្រូវកុំឲ្យនិយមន័យអព្យាក្រឹតទៅលើរឿងសេដ្ឋកិច្ចរឿងអីអត់ទេរឿងអព្យាក្រឹតនេះ យើងឲ្យនិយមន័យវាអត់ត្រូវ គឺថាវាអត់មានអីពិបាកទេគ្រាន់តែយើងគោរព នៅអធិបតេយ្យភាពហើយយើង បានន័យថាយើងមិនផ្អៀងទៅខាងអន្តរជាតិឬក៏មហាអំណាចណាមួយផ្ដាច់មុខយើងទទួលប្រយោជន៍មែនតើទៅកាលណាដែលយើងគោរពអភិក្រិតណាយោបាយអភិក្រិតណាយោបាយការបរទេសអភិក្រិតគឺយើងទទួលបានប្រយោជន៍ទាំងសងខាងយើងទទួលបានប្រយោជន៍ពាណិជ្ជកម្មទទួលបានប្រយោជន៍ពីការវិនិយោគពីប្រទេសចិនបាទឃើញទេយើងទទួលបានប្រយោជន៍ជាពាណិជ្ជកម្មការលក់ទំនិញលក់អីផ្សេងផ្សេងហ្នឹងការធ្វើវិនិយោគការ អឺផ្ដាល់ជាពុនជាអីសំទុះការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដើម្បីនាំទំនិញទៅកាន់អាមេរិកកាំងយើងទទួលបានជំនួយពីសហភាពអឺរ៉ុបយើងទទួលបានជំនួយពីជប៉ុនជារួមទៅអានយោបាយអភិក្រិតនេះវាផ្ដល់ប្រយោជន៍ឲ្យខ្មែរច្រើនណាប៉ុន្តែហេតុអីបានជាលោកហ៊ុនសែនមិនព្រមធ្វើអានយោបាយអភិក្រិតព្រមអនុវត្តអានយោបាយអភិក្រិតអេយ៉ាបត់នយោបាយរបស់គាត់នឹងគឺលំអៀងទៅកាន់កុម្មុយនីសបញ្ហាវានៅត្រង់កន្លែងហ្នឹង បញ្ហានៅត្រង់ហ៊ុនសែននេះនិយាយឲ្យរួមឲ្យសរុបសេចក្តីមកវិញជារួមសរុបសេចក្តីមកវិញ បញ្ហាជាមូលហេតុធំនៅក្នុងប្រទេសកម្ពុជាគឺដោយសារហ៊ុនសែនដូច្នេះដកហ៊ុនសែនមួយទៅចប់ហើយចប់ដកហ៊ុនសែនទៅចប់ហើយបញ្ហាទាំងអស់គឺចប់ហើយបញ្ហាបាទប៉ុន្តែដកហ៊ុនសែនកុំដាក់កូនគាត់ កូនអានឹងស្លឹកឈើវាអត់ជូរពីឆ្ងាយពីគុលអានឹងវាដូចដាក់ដាក់ទៅប៉ុន្តែឲ្យធ្វើម៉េចឲ្យគណៈបកសង្គ្រោះជាតិចូលរួមប្រកួតប្រជែងបោះឆ្នោតទៅដាក់ដាក់ទៅយើងអត់គ្រប់ត្រូលឲ្យបែកឲ្យមានឈរបេក្ខភាពទៅប៉ុន្តែឲ្យយើងពួកយើងនឹងមានចូលបោះឆ្នោតបោះអីចឹងទៅណាបាទអានឹងយើងចង់បានអញ្ចឹងប៉ុន្តែសួរថាការចង់បានរបស់យើងវាបានដូចចិត្តអត់បាទវាប្រកាសជាអត់បានទេដរាបណាយើងខ្សោយដូច្នេះខ្ញុំគិតថា ប្រជារាស្ត្របើមើលឃើញអំពីគ្រោះថ្នាក់នឹងហើយ ត្រូវតែមានជំហររឹងមាំខ្លាំងក្លាឡើង តស៊ូឬបំរាស់ ឬក៏យើង និយាយបានថា ជាការតស៊ូអហិង្សាពួកយើងកន្លងមកជាក់ស្ដែងមកទល់បច្ចុប្បន្ននឹងតាំងពីដើមរហូតដល់បច្ចុប្បន្នអ្នកជាតតៃនឹងគឺមានគោលការណ៍អហិង្សាជានិច្ចនៅក្នុងការតស៊ូបាទដើម្បីរើបំរាស់ជាពិសេសអាប្រើយន្តការ people power គឺអំណាចពលរដ្ឋនឹងឯងប្រមូលផ្ដុំគ្នាឡើង វិញគ្នាជាធ្លុង ដើម្បីធ្វើសកម្មភាពផ្លាស់ប្ដូរ របបនឹងចេញទៅដើម្បីសុខសន្តិភាព ដើម្បីស្ថិរភាពដើម្បីការអភិវឌ្ឍនិងដើម្បីអវ័យអវ័យដែលជាខ្មែរ បន្តឲ្យមនុស្សចំនួនក្រោយរស់នៅសុខសិមសានតរៀងទៅបាទចុងក្រោយខ្ញុំមានប៉ុណ្ណឹងបាទអរគុណបងមកបនេះហើយខ្ញុំមិនឆ្លើយតបទៅលីហុងលីហុងទេគាត់ថាស្អីណាគាត់ថាឲ្យឲ្យប៉ានីប្រាប់ឲ្យអាមេរិកទៅធ្វើអព្យាក្រឹតដែរទៅអីអីចឹងណាអឺ ខ្ញុំមិនដឹងឆ្លើយតបគាត់យ៉ាងម៉េចឯងព្រោះគាត់មានគំនិតរបស់គាត់គឺគំនិតគាត់កុំមុនីបាត់ហើយគំមុនីបាទកុំមុនីទៅហើយពិបាកនិយាយគ្នាបាទប៉ិនគ្រាន់ចង់និយាយថារឿងគេអព្យាក្រឹតមិនអព្យាក្រឹតជារឿងរបស់គេ គេជាមហាអំណាចតែយើងនេះនៅពេលដែលយើងអត់អព្យាក្រឹតយើងវាទទួល ផលអាក្រក់វាចេះឥទ្ធិពលអាក្រក់បានជាយើងតម្រូវឲ្យអព្យាក្រឹតហើយមិនមែនខ្ញុំអ្នកតម្រូវឲ្យអព្យាក្រឹតទេសូមជំរាបថា គឺច្បាប់ណា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងរដ្ឋធម្មនុញ្ញសរសេរយ៉ាងច្បាស់ឲ្យខ្មែរមេដឹកនាំខ្មែរគ្រប់ចំនួនរក្សាជំហរអភិក្រិតមិនមែនខ្ញុំថាមិនមែនបងសាញ់សេងរតនាអ្នកនិយាយទេរឿងនេះសូមជំរាបឲ្យច្បាស់កន្លែងហ្នឹងហើយបើច្បាប់មានមិនអនុវត្តអានឹងបង្កើតច្បាប់មកធ្វើអីបាទហើយបើសិនជាខ្លួនឯងមិនអាចឈរជំហរអភិក្រិតបានទេតាំងពីដំបូងអាមិនក៏មិននាំគ្នាចុះហត្ថលេខានាំគ្នាផ្តិតមេដៃនាំគ្នាទទួលស្គាល់ ធ្វើសច្ចាប័នលើច្បាប់នឹងរកប្រកាច់យកស្អីនិយាយអស់ចិត្តឡើយទៅបាទអរគុណហ្នឹងម៉ាត់វ៉ានីបានឆ្លើយតបចុងក្រោយហើយអរគុណច្រើនចំពោះបងប្អូនម៉ាត់វ៉ានីដែលបានចូលរួមនៅក្នុងការផ្សាយនេះបាទហើយអញ្ចឹងសូមជូនបងប្អូនមានសុខភាពល្អសំណាងល្អបាទអរគុណអរគុណជំរាបលាបងប្អូនក៏ដូចជាពុកម៉ែបងប្អូនមីងទាំងអស់នៅក្នុងវេទិកានេះបាទបាទបងប្អូនវត្តនេះអាចជើញចិត្តបានអត់អីទេបាទ អរគុណបងប្អូនលោកនាងកញ្ញាទាំងអស់ដោយយើងដល់ពេលវេលានៃការបញ្ចប់ការផ្សាយរបស់យើងហើយ បាទហើយអ្នកដែលមួយចំនួន comment អីអីបាទដែលសួរថាទូរទស្សន៍អីមិនបានជាអស់ថ្មបាទអីអីតាមពិតបងអូនបាត់បាននេះគាត់ចូលមកជាវាគ្មិនតាមរយៈទូរស័ព្ទហើយគាត់ប្រើទូរស័ព្ទវាត្រូវអស់ថ្មអញ្ចឹងហើយដោយការផ្សាយរបស់យើងតាមរយៈទូរទស្សន៍ពិតប្រកបមែនពីព្រោះបងប្អូនមួយចំនួន កំពុងតែមើលតាមទូរទស្សន៍ណាជួនកាលមើលតាមអឺបាទតាមទូរស័ព្ទអីចឹងទៅបាទអានេះគឺយើងផ្សាយតាមទូរទស្សន៍មនសិការខ្មែរបងប្អូនណាហើយយើងមាន license ផ្សាយត្រឹមត្រូវបើអត់មាន license យើងក៏អត់ផ្សាយកើតដែរណាបងប្អូនណាហើយចឹងមួយចំនួនក៏ចេះតែ comment សួររឿងទូរទស្សន៍មិនទូរទស្សន៍ស្អីស្អីណាបាទហើយហ្នឹងក៏បិចកប៉ុកទេបាទទៅគិតធំរឿងជាតិរឿងប្រទេសជាតិនោះ